ក៏នឹងសម្ដែងប្រវត្តិព្រះអនន្តហើយនឹងគុណព្រះអនន្តដែលប្រព្រឹត្តទៅ ក្នុងអេវមេសុតាំងអីអីនឹងផងដែរធ្លាប់រៀបរាប់មកហើយក្នុងអដ្ឋកថាមង្គលសោតឥឡូវរំលឹកប្រវត្តិព្រះអនន្តនឹងក្នុងប្រសូតដែលយើងរៀនដែលព្រះអនន្តនឹងបាន ទូលព្រះរាមាពុភៈអំពីបច្ចយាការហ្នឹងប្រកាសដូចជារយៈដល់ខ្ញុំព្រះអង្គហ្នឹងគឺដោយសារព្រះអនន្តហ្នឹងបាននៅឧបនិស្ស័យល្អដែលបានបំពេញមកនឹងឯងចឹងក្នុងកាលមុនហ្នឹងល្អណាស់នឹងឯងយើងស្ដាប់ចឹងទៅបាននឹកឃើញថាភាពជាអ្នកមានប៉ុនបានធ្វើមកហ្នឹង ទាំងប៉ុនហ្នឹងជា បញ្ញកម្មជាបច្ច័យឲ្យបដិសន្ធិនៅក្នុងតកូលកំពង់ខ្ពស់ណាព្រះអនន្តអីហ្នឹង គឺក្នុងសក្យតកូលហើយត្រូវជាណាជីដូនមួយនឹងព្រះរាមាវិភាណាហ្នឹងឯង បេតាព្រះអនន្តហ្នឹងប្អូនប្របាទសិរីសទ្ធោទនៈបង្កើតទាំងហ្នឹងឯងអញ្ចឹងគឺជាដូនមួយយើងនិយាយភាសាយើងហ្នឹងស្ដាប់បានហើយហើយយ៉ាងទៀតជាឧបនិស្ស័យមកដែលធ្វើឲ្យព្រះអនន្តហ្នឹងបានជាពុទ្ធុបដ្ឋា វាសាស្តាពេញលេញ25ព្រះសាចុងក្រោយហ្នឹងតែព្រះអនន្តអស្ចារ្យបណ្ណា នៅ ក្នុងភូមិព្រះសេខៈកណានៅ ក្នុងភូមិព្រះសេខៈសោះហ្នឹងជាព្រះសោតាបានហ្នឹងណាើគេនៅជាករាវាសមានភិយាស្វាមីនឹងឯងកូនចៅជាចចាចនឹងឯង ទឹកថប់តែព្រះអនន្តនៅក្នុងពភ្នោះហើយមិនដែលមានកាមសញ្ញាម្ដងរយៈពេលដែលបំរើព្រះអង្គហ្នឹង25ឆ្នាំហ្នឹងអស្ចារ្យប៉ុណ្ណាមើលមើលនឹងដោយការគ្របសង្កត់ទៅតាមកិច្ចការងារដែលព្រះអនន្តហ្នឹងយកប្រតិទុកដាក់បំរើព្រះសាស្តាបដិខៈសញ្ញាក៏មិនដែលមានម្ដង 25រសាហ្នឹងហើយបើជាព្រះអនាគាមីទៅវាអត់បញ្ហាអីទៀតទេយើងគោរពគុណក្នុងអនាគាមីបុគ្គលហ្នឹងហើយស្រេចតែដល់ព្រះសោតាបាននេះហ្នឹងឯងគឺមិនតន់សមុជឆេតនៅកាមឆន្ទៈជាបាតៈតែព្រះអនន្តលោកចូលផលសមាបត្តិអីបានណាតាមដែលលោកបាននៅ សោតាបត្តផលអញ្ចឹងលោកចូលផលសមាបត្តិបានហើយដូចក្នុងប្រសូតដែលយើងរៀនចុងក្រោយនេះនៅក្នុងវគ្គហ្នឹងយើងសង្ហើយណាក្នុងវគ្គយើងបន្តបន្តពីកហបបតិវៈហ្នឹងមកគឺណានៅក្នុងនិទាននិទានសោតហ្នឹងណាព្រឹកទៅ ហៅថានិទានវៈក៏បានក្នុងបីដកហ្នឹងប៉ុន្តែតាមពិតគឺទុក្ខវៈទេណាហ្នឹងឯងក្នុងទុក្ខវៈហ្នឹងវាមានប្រសូតហោហែមកដល់និទានសោតទី10ហ្នឹងឯងហ្នឹងឯងព្រះអនន្តបាន ចូលកាន់ផលសមាបត្តិទៅបាននឹកដល់បដិច្ចសមុបាទធัวក៏បដិច្ចសមុបាទធัวបច្យាការនឹងប្រកបច្បាស់ដល់លោកនឹងហើយក៏បានទូលព្រះអមានពភាតាមដែលព្រះអនន្តបានទី1គឺថាឧបនិស្ស័យល្អមកបានបំពេញមកចឹងពុទ្ធបរិស័ទយើង បាននៅសភានៅក្នុងរឿងហេតុផលនឹងក្នុងភាពជាអ្នកមានបនបានធ្វើមកអីហ្នឹងគឺថាទទួលយកបាននឹងមិនមែនចិត្តបានគ្រប់គ្នាទេណាព្រោះនោះដោយច្រើនក៏មិនបានដឹងថាអត្តភាពនេះតេតួងនឹងហេតុពីអតីតៈអីមកយ៉ាងណាគឺអត់ អត់អាចពិចារណាអត់អាចនឹងទទួលយកសេចក្តីនៃពធัวដែលព្រះអង្គទ្រង់បានប្រកាសអំពីហេតុផលនៃជីវិតនឹងគឺมันអាចនឹងយល់ដឹងថាបច្ចុប្បន្ននឹងត្រូវរៀបចំដោយបច្ច័យពីអតីតមកផងហើយនឹងបច្ចុប្បន្នផង ណាមិនមែនតែអតីតទាំងអស់ទេមានបច្ចុប្បន្នផងប៉ុន្តែគឺពីអតីតនាំឲ្យមានផលវិបាករបស់កម្មនឹងម្យ៉ាងទៅតកតងនឹងកម្មពីអតីតមកទាំងបញ្ញកម្មគឺបន់ទាំងបាបកម្មគឺបាបនឹងហើយនាំឲ្យមានសពទុកកុសលវិបាកអកុសលវិបាកតាមនឹងយ៉ាងទៀត តកតួងនឹងអតីតនឹងនាំឲ្យមានឧបនិស្ស័យអព្យាស្រ័យនឹងមកយ៉ាងណានឹងឯងវាតកតួងពីអតីតមកអញ្ចឹងនឹងឯងហើយក្នុងបច្ចុប្បន្នវាតកតួងនឹងជីវ័នដែលប្រកបទៅដោយការសិក្សាដោយថាសัพពរិសោប្រសੰងសេវៈខ្សែគប់សัพពរោះហើយនឹងសទ្ធម្មសវណៈអីអីហ្នឹងអាហ្នឹងគឺ ត្រូវប្រយោគបច្ចុប្បន្នត្រូវប្រកបក្តីជាយាមក្នុងការសែបគប់ជាមួយនឹងអ្វីដែលល្អនឹងឯងកាលណាបើក្នុងជីវិតរបស់យើងនឹងមានចិត្តសាងល្អបណ្ដោះពូជគុណធម៌ហើយនឹងខំថែរក្សានៅពូជនៃគុណធម៌ហ្នឹងចឹងទៅ គឺជាផប់លៀបសំណាង ក៏ប៉ុន្តែនឹងក៏តាកតួងនឹងឧបជាជំនួយមកដែលហៅថាឧបនិស្ស័យដែលធ្វើឲ្យខ្សែគប់នឹងសัพបរោះបានទៅតលពេញចិត្តនឹងធัวសัพបរោះមានក្មេងមានចាស់មិនមែនតែចាស់ទេក្មេងខ្ញុំចំណាធ្លាប់ជួគឺថាចូលចិត្តស្ដាប់ពាក្យជាសុភាសិតណាឧបនិស្ស័យល្អមកអញ្ចឹងណាហើយ ដូចគុណចាស់ចូលកម្មធ្នោះអីនៅក្មេងៗអីចឹងចឹងឧបនិស្ស័យធ្លាប់សន្សំមកចឹងសំធ្លាប់ខ្សែគប់ជាមួយបត្រៃ3ដកធ្លាប់ពោះធ្លាប់រៀនអីក៏មានមកធ្លាប់ជាបច្ចៅអធិការអីអីក៏អញ្ចឹងហ្នឹងឯងមក កើតជាមនុស្សហើយបួសទៀតអីចឹងទៅ ចូលចិត្តធัวអាតាំងតែពីក្មេងហើយចេះធ្វើទុកក្នុងចិត្តនៅពាក្យមានហេតុផលពាក្យដែលនាំឲ្យយល់ទៅសុបាយចិត្តហ្នឹងឯងអាហ្នឹងសិតតែឧបនិស្ស័យធ្វើឲ្យចូលចិត្តក្នុងធัวរបស់សัพពរោះនឹងឯងបានទៅ ជាខ្សែគប់នឹងសัพពរោះទៅបានគឺណាហ្នឹងឯងទៀតតួងអញ្ចឹងឧបនិស្ស័យល្អចឹង យកចិត្តទុកដាក់ស្ដាប់នៅពធដូចព្រះអនន្តអីដែលសំដែងអេវមេសុតាំងអីហ្នឹងគឺអេវាំងហើយនឹងសុតាំងហ្នឹងគឺអរណាស់ដូចជាអេវាំងហ្នឹងជាផលសុតាំងហ្នឹងជាហេតុប៉ុណ្ណាហ្នឹងឯងតេតួងទៅនឹងយោនិសោមនសិការៈ បានចេញទៅជាអេវ៉ាំងហ្នឹងហ្នឹងឯងគឺប្រែមកថាយ៉ាងនេះអេវ៉ាំងហ្នឹងហើយសោតាំងហ្នឹងគឺស្ដាប់ទៅនឹងសោតាំងចឹងតែមេហ្នឹងគឺខ្ញុំអណន់ហ្នឹងសោតាំងបានស្ដាប់មកហើយអេវ៉ាំងយ៉ាងនេះអេវ៉ាំងហ្នឹងជាការសម្ដែងដល់យោនិសោមអ្នកសិកាហ្នឹងឯង ឯចំណែកសុតាំងហ្នឹងជាការសំដែង ដល់ការមិនរវើរវាយណាការដែលមិនរវើរវាយក្នុងការស្ដាប់នឹងឯងចឹងនឹងឯងចឹងទៅបានមានការចាំតេតួងទៅនឹងសัพពរិសោប្រសੰងសេវៈតេតួងទៅនឹង សទ្ធម្មសវណៈហ្នឹងបានស្ដាប់ទៅបានចាំទៅដោយល្អហើយក៏ប្រកាសសម្ដែងទៅអេវាំងហ្នឹងយ៉ាងនេះ ជាការបញ្ជាក់ទៅដោយបទជាជាអ្នកហ្នឹងល្អហ្នឹងគឺស្មារតីរបស់ព្រះអនន្តហ្នឹងគឺក្រៃលែងណាស់សតិមន្តានាំងយតិទាំងអនន្តោទៀតអំពូលលើភិក្ខុទាំងឡាយឆ្នៃខាងមានសតិរលឹកនៅ អវាទរបស់ព្រះអង្គធัวដែលបានស្ដាប់អំពីព្រះអង្គមកប្រមាណ82000បឋមខណ្ឌដល់ពីសាវកដតីណា2000បឋមខណ្ឌទៅព្រះអនន្តសម្រាប់សោតាបត្តផលនៅពេលស្ដាប់ពធัวរបស់ព្រះបណ្ណមន្តានីបុត្រទាំងកណ្ដាលហ្នឹងឯង បាននៅសោតាបត្តផលហ្នឹងក្នុងកាលដែលព្រះបណ្ណៈហ្នឹងបានទៅកល់ព្រះរាមាភិកនៅវត្តចេតពុនហ្នឹងឯងចេញពីខាងរបិលភ័ណ្ឌហ្នឹងមកចេតពុនចឹងបានបញ្ជូនពិខុ500អង្គដែល បានបួសនៅជាមួយនឹងលោកនឹងវិជូនឲ្យមកកល់ព្រះអង្គនៅវត្តវេលវ័ននឹងជាមុននឹងឯងនឹងប្រវត្តិក្នុងរដ្ឋវិនីតសោតណានឹងឯងក្រោយមកបានលោកតែមួយអង្គឯងនឹងបានមកកល់ព្រះអង្គនៅនាវត្តចេតពុនហ្នឹងហើយមុនមកដល់ហ្នឹង គឺអត់បានទៅរកព្រះអគ្គសាវកទៅរកពុទ្ធុបដ្ឋាអីឬក៏អង្គដតីដើម្បីជូនខ្ញុំកណាទៅកល់ព្រះអង្គខ្ញុំខ្ញុំកណាដូចខ្លាចដូចដូចជាញញើតដូចអត់មានដីក្លាហានអីអត់ហ៊ានទៅកល់ព្រះអង្គអីជួយជូនខ្ញុំកណាអីទៅគឺអត់ទេណាមកលៀងប្របាទ ហើយជូតឲ្យស្អាតឡើងប្រគុណអកតថាដូចជាមេតបដែលឈ្នះសង្គ្រាម ហើយចូលកលបរិជាអញ្ចឹងចឹងហ្នឹងឯងព្រៀបអថថាលោកព្រៀបអញ្ចឹងចឹងដូចជាមេតប ដែលឈ្នះសង្គ្រាមគឺលោកបានឈ្នះនៅកិលេសនឹងឯងចឹងព្រះអញ្ញាកោណ្ឌញ្ញៈនឹងជា លោកអ៊ំបង្កើតកណា ក្មួយគឺជាកូនរបស់ប្អូនស្រីប្អូនស្រីឈ្មោះមន្តានីនឹងឯងហើយព្រះធេរៈនឹងពនាមបណ្ណៈសៈព្រមចារីហៅបណ្ណៈមន្តានីបតកុំឲ្យច្រឡំនឹងបណ្ណៈដតីដតីទៀតហ្នឹងហើយព្រះបណ្ណៈនៅសនាបរន្តជនបទអីអីហ្នឹងក៏មាន ហ្នឹងឯងបណ្ណៈដតីតីទៅតែនេះបណ្ណៈមន្តានីបតហ្នឹងគឺមេតានោះមន្តានីហ្នឹងឯងប្អូនស្រីបង្កើតព្រះអញ្ញាកោនទាញៈហ្នឹងឯងហ្នឹងគឺនៅខាងកបិលភ័ក្នុងតូនក្រាមហ្នឹងលោកអ៊ំបាន ចេញអំពីព្រៃអិសិបតនមិគតិយវ័ននឹងមកគណាសំដៅមកតូនក្រៀមហ្នឹងហើយក៏សួរប្អូនស្រីណាប៉ុណ្ណៈហ្នឹងនៅណាអីចឹងទៅណាបានឲ្យប៉ុណ្ណៈហ្នឹងបួសនឹងឯងចឹងដល់ទៅពេលបួសហើយហ្នឹងក៏មានបំណងនាំលោកក្មួយហ្នឹងមកគាល់ព្រះអង្គ ហ្នឹងហើយនៅវត្តពេលវ័នព្រះអង្គក៏ទ្រង់យាងតាមលំដាប់មកឧរុវេលាសេនានិគមណាគង់នៅប្រថាប់នៅ3ខែប្រោសបរាណជាដិល1000អង្គហ្នឹងបានសម្រេចហើយហើយក៏ពាក្យកដាលខែបោះហ្នឹងហ្នឹងឯងក៏នាំភិក្ខុ1000អង្គហ្នឹងឯងចូលទៅកាន់ក្រុងរាជក្រឹសហ្នឹង ហ្នឹងឯងគង់ប្រថាប់នៅលັດភិវ័នហ្នឹងសិនខាងលិចក្រុងហ្នឹងហើយក៏ប្រោសបាទពិនពិសាជាដើមនឹងអ្នកក្រុងអ្នកមគ្គធៈហើយនឹងអង្គៈហ្នឹងគឺជាង100000អង្គអ្នកហ្នឹងហើយបានតាំងនៅក្នុងត្រៃសណ្ឋគមប្រមាណជា10000អ្នកហើយ បានសម្រេចអមតៈធัว11ម៉ឺន1ម៉ឺនចឹងក្នុងការនោះវិសាខបាសកអីអីបាទទៅមិសាអីអីហ្នឹងហើយក៏បានទទួលវត្តវេលវ័ននឹងឯងចឹងគង់នៅនាវត្តវេលវ័នហ្នឹងណាបានបន្ទាប់ពីបោះទៅមេមេហ្នឹងបានមួយខែគឺ ចតុរង្គសន្និបាតហើយបត់អីអីហ្នឹងបានឧបសម្បទាហើយរាសរីបត់ឧបសម្បទាបានកន្លះខែប៉ុណ្ណាហ្នឹងឯងមកទល់គ្នានឹងថ្ងៃ15កើតខែមេហ្នឹងនៅវត្តវេលវ័នហ្នឹងទៅតែគង់នៅបានមួយខែប៉ុណ្ណា យើងរាប់តាមហ្នឹងទៅយើងឃើញហើយណាអង្គ ចេញព្រះវសាពីព្រៃសិបតនមកតេយវ័នទៅ15កើតខែអាសត់នឹងប្រដឹកមគ្គសេបោះ3ខែនៅរុវេលាសេនានិគមហ្នឹងអញ្ចឹងគឺចូលទៅលັດវិវ័នហើយទទួលនៅវត្តទី1គឺវត្តវេលវ័នហ្នឹងបោះហើយមេហ្នឹងឯងហ្នឹងឯងអញ្ចឹងគឺ បើរាប់ពីព្រះអង្គទ្រង់ត្រាស់ដឹងមកគឺ9ខែ ត្រាស់ដឹងមកទល់គ្នានឹង15កើតខែមេហ្នឹងណា9ខែព្រះអង្គបានសម្ដែង ទីខៈនៅខៈសោតប្រោសទីខៈនៅខៈបរិពាជក់នៅសោករៈខាតាផ្លូវឡើងទៅប្រគុណកត់ កំពូលភ្នំកិច្ចកោតនឹងព្រះសិរីបុត្របានសម្រេចនៅសាវកៈបារមីញាណនៅវេលាថ្ងៃចិត្តលិចកណាហ្នឹងឯងហើយព្រះអង្គក៏ទ្រង់ស្ដេចជាងមកវេលវ័នហ្នឹងយប់ហ្នឹងក៏មានចតុរង្គៈសន្និបាតនឹងឯងដោយភិក្ខុ1250ព្រះអង្គគឺ1000អង្គដែលជាបរាណចេដិលស្ដាប់អាទិត្តបរិយាយសោត្រ សម្រាប់ព្រះរហ័តហើយនឹង250អង្គទៀតដែលនិមន្តទៅជាមួយនឹងព្រះអគ្គសាវកនឹង250អង្គនឹងចឹងហ្នឹងឯងហើយព្រះអង្គគង់នៅនាវេលវ័នហ្នឹងដែលព្រះអញ្ញាកោណ្ឌញ្ញៈហ្នឹងក៏បានបបួលក្មួយនឹងដើម្បីទៅកល់ព្រះអង្គហ្នឹង ព្រះបណ្ណៈហ្នឹងសូមលោកអ៊ំថាអត់អត់តន់ទៅទេដល់ពីព្រោះរង្គៀសរង្គៀសត្រង់ដែលថាមិនតន់កំចាត់បងកិលេសពីចិត្តសន្តានហ្នឹងគឺការបួសរបស់លោកហ្នឹងមើលមើលទៅអគុណចាស់ពីនិតមើលហ្នឹងក្នុងអត្ថថារដ្ឋវិនីតសោតចាប់យកសេចក្តីហ្នឹងមកពិនិត្យមើលគឺលោកលោកបួសហ្នឹងគឺបួសដើម្បី កំចាត់កិលេសថ្វាយព្រះដូចជាមេតបដែល ចេញទៅកំចាត់ខ្មាំងថ្វាយព្រះរាជាអញ្ចឹងណាលោកតាំងកតីកំចាត់កិលេសថ្វាយព្រះអានឹងដូចថាសម្លាប់មេថ្វាយព្រះអញ្ចឹងណាហ្នឹងឯងកិលេសមេហ្នឹងឯងចឹងអញ្ចឹងលោកថាខ្ញុំកណារង្គៀត្រង់ដែលថាខ្លួនឯងនៅ មានកិលេសហើយទៅកល់ព្រះអង្គមិនដឹងជាថាបានអីថ្វាយព្រះអង្គ បើនៅមានកិលេសអញ្ចឹងវាអត់មានអីស័កសមฝ่ายអីក៏ចេះតែបានដែរប៉ុន្តែថាសំខាន់គឺការអស់កិលេសនឹងឯងដែលត្រូវថ្វាយព្រះអង្គហ្នឹងប៉ុណ្ណាហ្នឹងឯងអស់កិលេសហ្នឹងដល់អញ្ចឹងទៅគឺលោកអត់តន់មុនទៅបានព្រះ អញ្ញាកោនទាញាហ្នឹងលោកមុនតែ មួយអង្គឯងទៅទៅថ្វាយគុំលាព្រះអង្គហើយលោកមិនគង់នៅវេលវ័នហ្នឹងបានប្រមាណទេនឹងឯងទៅពីព្រោះលោករតញ្ញូបួសមុនគេប៉ុន្តែថាឧបនិស្ស័យអភិនិហាបារមី របស់លោកហ្នឹងគឺតិចជាងព្រះអគ្គសាវកទេនឹងឯង ដល់អញ្ចឹងលោកគង់នៅព្រះអគ្គសាវកហ្នឹងលោកលោក ជាព្រះអរហន្តហើយក៏ដោយតែលោករង្គៀសរង្គៀសត្រង់ថាព្រះសរិយបុត្រហ្នឹងគង់នៅខាងស្ដាំព្រះរាមានុភាជាប់ព្រះអង្គនឹងឯងដូចបកព្រះអង្គបែរប្រភៈទៅទិសបោអញ្ចឹងទៅព្រះសរិយបុត្រហ្នឹងគឺនៅខាងស្ដាំហ្នឹងគឺខាងពសិននឹងឯងចឹង ពុទ្ធដ្ឋានមជ្ឈិមណាព្រះសិរីបុត្រទៀតទឹមគង់តេសិនាណាហ្នឹងឯងព្រះអនន្តគង់បច្ឆិមាព្រះមោគលាណាគង់ទិសឧត្តរព្រះកោនដេញទិសវោបវរព្រះខ្វាមដីកគង់ទិសទាយប់ណាព្រះកាសបៈណា ទងនៅណាទិសពីអាយ៉ប់ព្រះព្រះព្រះហុលគង់ទិសពិសានអីចឹងទៅពាក្យកាបហ្នឹងខ្ញុំណាបានរំលឹកទៅផ្លិចហ្នឹងហើយត្រង់បញ្ជាក់ថាក្នុងការដែលព្រះមហាមុគលាននៅគង់ទិសឧត្តរអញ្ចឹងទៅនៅពេលដែលព្រះអង្គបែរប្រភពទៅទិសបូហ្នឹងអញ្ចឹងគិសាវៈអញ្ចឹង ហើយព្រះអគ្គសាវកហ្នឹងលោករង្គៀក្នុងបតីដោយសេចក្តីគោរពកោតក្រែងព្រះអញ្ញាកោនដេញៈហ្នឹងណាហ្នឹងឯងព្រោះព្រះអញ្ញាកោនដេញៈហ្នឹងរតញ្ញូហ្នឹងលោកបួសមុនគេឧបសម្បទាមុនគេ ចាស់វសាជាងគេ ចឹងទៅព្រះអញ្ញាកោនដេញៈហ្នឹងលោក ជ្រាបជាស្រ័យហ្នឹងចឹងទៅលោកក៏ទុកកិច្ចការ ព្រះអគ្គសាវកហ្នឹងបំពេញអភិនិហា បារមីមកហ្នឹងត្រូវអមព្រះរាមាពុភាក្នុងការផ្សព្វផ្សាយព្រះសាសនាក៏ក្រឹកក៏ក្រែងទៅតាមបរិហារបស់លោកដែលបំពេញមកហ្នឹងក្នុងការគ្រប់គ្រងភិក្ខុសង្ឃអីតាមទីកន្លែងអីអីដោយតែព្រះអង្គត្រាស់ថាថាគាត់ដែលគង់នៅទីណា ចឹងទៅហើយមិនបានគង់នៅទេសរីបុត្រគឺគ្រប់គ្រងភិក្ខុសង្ឃហ្នឹងជំនួសតថាគតហ្នឹងព្រះមហាមោគលានគ្រប់គ្រងភិក្ខុសង្ឃជំនួសតថាគតឬក៏ថាទាំងតថាគតទាំងសរីបុត្រទាំងមោគលានហ្នឹងក៏បីគ្រប់គ្រងភិក្ខុសង្ឃនឹងក្នុងអត្ថកថា ក្នុងចាតបមសោតហ្នឹងមានណាស់ប៉ុណ្ណាហ្នឹងឯងចឹងគឺព្រះអញ្ញាកោនដេញៈហ្នឹងក៏បាននិមន្តទៅគង់នៅនាមាត់ស្រះឆាត់តន់នាដែនដី នៃព្រៃហែមពីអន្តើគង់នៅរហូត12ឆ្នាំទាំងបច្ចុប្បន្នរបស់លោកក៏ច្រើនហើយព្រោះនៅពេលព្រះអង្គទ្រង់ ប្រសូតហ្នឹងព្រះកោណ្ឌេញៈប្រជជន16ហ្នឹងហើយអញ្ចឹងគឺបងព្រះរាមាវិភា16ឆ្នាំប៉ុណ្ណាហ្នឹងឯងហើយនិយាយត្រឡប់មកវិញព្រះបណ្ណៈហ្នឹងណាដល់ពេលដែលព្រះរាមាវិភាព្រះអង្គទ្រង់បាន សំដែងឧវាទបាតិមកក្នុងចតុរង្គសន្និបាតនឹងរួចកន្លងទៅមួយខែពាក់កដាលខែភគុណនឹងក៏បានទទួលការរតនាយាងពីមុនទៅកាន់ក្រុងបបិលភ័សណាហ្នឹងឯងមួយអន្លើដោយ ព្រះអរហន្ត20000អង្គក្រឹកក្រែងណាណា នឹងឯងពុទ្ធយាត្រាធម្មយាត្រាសង្ឃយាត្រាទាំងប៉ុណ្ណានឹងឯង2ខែក្នុងពុទ្ធដំណើរព្រះអង្គយាង មួយថ្ងៃមួយយោជទៅតាមដំណើរធម្មតាចឹងទៅចឹងចឹងពាក្យកដាលខែពិសាកហ្នឹងបានចូលកាន់ក្រុងកបិលភ័ណ្ឌនឹងឯងចឹងរួចហើយក៏ព្រះអង្គត្រឡប់ យាងមកវិញហើយក៏គង់ចាំព្រះវសាទី2នៃព្រះអង្គវសាទី3ហ្នឹងក៏នៅនិវត្តវេលវ័នហ្នឹងហើយបានលោកសិទ្ធិអនាតបិនដឹកអីអីហ្នឹងចូលកល់ព្រះអង្គនៅសីតវ័នស្ដាប់ពធัวអនុបពីកថាព្រះអង្គប្រកាសសច្ចធัวក៏តាំងនៅក្នុង សោតាបត្តផលទៅក៏ រតនាព្រះអង្គទៅកាន់ក្រុងសាវត្ថីកសាងវត្តចេតពន្ធនឹងឯងចឹងប៉ុណ្ណាហ្នឹងណាចឹងក្នុងកាលដែលព្រះបណ្ណៈនឹងបាននិមន្តមកមួយអង្គឯងហើយព្រះដ៏មានពភាព្រះអង្គទ្រង់ជ្រាបថាបណ្ណៈមកគាត់ថាគាត់នឹង ព្រះអង្គចូលប្រគុណកត់ត្រឹមតែបិទទ្វារទេអត់មានដាក់ដាក់កលឹះទេណាព្រះអដ្ឋថាក៏លោកប្រាប់កន្លែងហ្នឹងយើងដឹងថាទ្វារព្រះគុណកត់ហ្នឹងក៏មានកលឹះដែរអញ្ចឹងព្រះអង្គអត់ដាក់ទេអត់ដាក់កលឹះទេគ្រាន់តែបិទទ្វារហ្នឹងឯង ហើយដល់ព្រះបណ្ណៈហ្នឹងគឺមន់ទៅហ្នឹងញើតញញើមភ័យខ្លាចអីទៅណាប៉ុន្តែដោយសេចក្តីគោរពរោបតាំងពីលៀងប្របាទជូតឲ្យស្ងួត អីអីឡើងទៅនឹងហើយក៏ច្រានទ្វាចូលទៅថ្វាយបង្គំព្រះអង្គប្រកាសនាមនឹងកោតនឹងហើយព្រះពុទ្ធអង្គក៏ទ្រង់ក៏ព្រះអង្គទ្រង់ធម្មបដិសន្ធារៈនឹងប្រកាស សំដែងនៅកថាវត្ថុដោយអនន្តន័យណាត្រូវនឹងអធិស្រ័យរបស់លោកដែលកំពូលលើវិខទាំងឡាយផ្នែកខាងធម្មកថាគណៈហើយសកព្រះមចារីនឹងបានលើកសរសើរលោកក្នុងណា កថាវត្ថុហ្នឹងដែលតែងតែត្រួតត្រង នៅកថាវត្ថុហ្នឹងប្រព្រឹត្តទៅ ជាសិលសមាធិបញ្ញាវិមុតវិមុតញ្ញាណទេសនៈហ្នឹងហើយក្នុងការដែលសម្ដែងគឺថាលោកមានសិលសមាធិបញ្ញាវិមុតវិមុតញ្ញាណទេសនៈយ៉ាងណា លោកសម្ដែង ចេញជាកថាវត្ថុ10មកគឺមិនមែនលោកគ្រាន់តែថាទេលោកមានលោកមាន ធัวទាំងអស់ហ្នឹងដែលសម្រេចទៅជាសិល សមាធិបញ្ញាវិមុតវិមុតញ្ញាណទេសនៈរបស់ព្រះអសេខៈហើយសំដែងជាកថាវត្ថុ10ហ្នឹងសព្រមចារីសរសើរសើរលោកនៅវត្តវេលវ័នហ្នឹងទូលថ្វាយព្រះរាមាពភៈហ្នឹងណាហ្នឹងឯងទៅហើយព្រះរាមាពភៈហ្នឹងក៏ប្រកាស កថាវត្ថុ10ហ្នឹងដោយអនន្តន័យគឺបានន័យថាន័យមិនមានទីបំផុត ទៅក្រៃលែងទៅហ្នឹងឯងហើយបានថ្វាយគុំលាព្រះរាមាភិកមកក៏លោកមកគង់នៅព្រៃអន្តវ័នហ្នឹងបានព្រះសិរីបុត្រនឹងឯងនិមន្តទៅតាម សម្រាប់ក្នុង ផលសមាបត្តិអរហត្តផល មានទុកកង្វល់រឿងអីទេ គឺផលសមាបត្តិនឹងមានព្រះ និព្វានជាអារម្មណ៍ក្នុងអបណាវិថីប៉ុណ្ណាក្នុងអបណាវិថីទាំងហ្នឹងឯងអបណាវិថី មានទាំងលោកយៈទាំងលោកតរៈប៉ុណ្ណាលោកយៈវាមានរាប់ដោយសង្ខេបទៅ គឺមហកតៈ កុសល9មហកតកិរិយា9នឹងឯងទៅជា18ហើយនៅសល់40ទៀតនឹងរាប់ដោយពិស្ដាប៉ុណ្ណាជាលោកកតរៈនឹងឯងចឹងទៅជា58ណាអបណា ជីវ័នដែលប្រឹកទៅហ្នឹងចឹងហើយអញ្ចឹងក្នុងលោកតរៈហ្នឹងវាមានការប្រព្រឹត្តទៅដោយ សោតាបត្តផលសក្តិគេមផលណាគេមផល អរហត្តផលហ្នឹងក្នុងមធម្មឈានទុយឈានតយឈានចតុតឈាន បញ្ញមឈានហ្នឹងហ្នឹងហៅថាអបណាវិថីចឹងហើយមិនមិន អាចរាប់ឋានៈបានទេ រាប់ខណៈបានទេដោយអរហត្តផលអញ្ចឹងមួយខណៈនៅពេលចេញពីនិរោធសមាបត្តិចេញពីនិរោធសមាបត្តិហ្នឹងគឺព្រះអរហន្តហ្នឹងលោកមានអរហត្តផលមួយខណៈធ្លាក់ចុះកម្មធវាំងបើអរហត្តផលហ្នឹងកើត2ខណៈឬ3ខណៈ មាន2គណៈមាន3គណៈដោយទន្ធាភញាទៅក៏ពីគណៈទៅបើខិតបាភញាទេក៏បានន័យថាឆាប់ត្រាស់ដឹងណាក៏នៅសល់3គណៈទៀតទៅក្នុងមគ្គវិថីហ្នឹងហ្នឹងមាន2គណៈ3គណៈប៉ុន្តែច្រើនគណៈក្នុងផលសមាបត្តិវិថី ច្រើនកំណាក់ហ្នឹងគឺអត់រាប់10 20 100 1000មួយសែនមួយកោតអីទេគឺថារាប់រាប់មិនអស់ទេគឺថាកើតមួយរលត់មួយជា ជាសន្តតិហ្នឹងអត់ធ្លាក់ចុះកាន់ប្រវាំងទេនៅក្នុងអបណាហ្នឹងគឺណារាប់ម៉ឺនសែនលានកោតខណៈអញ្ចឹងទៅណាមានព្រះនិព្វានជាអារម្មណ៍ហ្នឹងរហូតនឹងអបណារិថីហ្នឹងចឹង នឹងអត់មានធ្លាក់ចុះកម្មប្រវាំងអីដូចកាមាវិចរៈជីវ័នយើង ធម្មតាជីវ័នតែ7កណៈទេអត់លើសនឹងទេនឹងឯងវាត្រូវវិថីចុះកម្មប្រវាំងហ្នឹងឯងអញ្ចឹងការដែលលោកគង់នៅមួយរយៈពេលសម្រាកក្នុងផលសមាបត្តិហ្នឹងមានលោកកតរៈសុខលោកកតរៈសុខសុខក្នុងលោកកតរៈហ្នឹងមានព្រះនិព្វានជាទីសម្រាកគឺណា ហើយមើលក្នុងលោកហ្នឹងទៅសម្រាប់ឋានប្រអិនឋានប្រព្រំឋានប្រជងនេះឯណាឲ្យដូចជាព្រះអរហន្តតែ ទៅសម្រាប់ក្នុងព្រះនិព្វានទៅសម្រាប់ក្នុងព្រះនិព្វានទាំងរស់ហ្នឹងទេណាពីព្រោះផលសមាបត្តិមានមានចិត្តមានចេតសិកលោកតរៈហ្នឹងមានជីវិតិនត្រីណាជីវិតហ្នឹងហើយ ប៉ុន្តែគឺជីវិតិនត្រីចេតសិកមិនមែនរូបជីវិតិនត្រីទេរូបជីវិតិនត្រីវាអត់មានអារម្មណ៍អីទាំងអស់អត់មានព្រះនិព្វានជាអារម្មណ៍អីអីចឹងទៅទេអត់មានដឹងអារម្មណ៍ទេរូបហ្នឹងតែជីវិតិនត្រីចេតសិកមានអារម្មណ៍ហើយជីវិតិនត្រីចេតសិកដែលកើតនៅ ក្នុងអរហត្តផលហ្នឹងក្នុងផលសមាបត្តិវិថីហ្នឹងគឺមានព្រះនិព្វានជាទីសម្រាប់ណា ដែលព្រះអង្គតែងតែប្រៀបថាដូចពីមានប្រាសាទអីអីចឹងណាដែលព្រះអរហន្តនឹងបានឡើងកម្មវិមានប្រាសាទនឹងហើយក៏សោយរស់ដល់ប្រណិតអីអីទាំងអស់ហ្នឹងគឺសំដៅយកព្រះនិព្វានដែលជាអារម្មណ៍នៃផលសមាបត្តិហ្នឹងគណាហ្នឹងគឺរៀបរាប់គុណដែលពុទ្ធបរិស័ទស្ដាប់ទៅគឺថាបញ្ជូនសេចក្តីជ្រះថ្លាទៀត ជីវិតដែលប្រទៅដើម្បីសេចក្តីសុខហ្នឹងគឺមិនមែននៅក្នុងโลกនេះទេចឹងគឺផុតចាកโลกទោះជាគង់បច្ចុប្បន្ននៅឡើយក៏សេចក្តីសុខត្រង់ការលះបង់ នៅកិលេសពីចិត្តសន្តាននឹងឯងចឹងពុទ្ធបរិស័ទយើងវឹកហាត់អប់រំទៅក្រន់តែមិនសូវមានសេចក្តីទុកហ្នឹងគឺជាសុខទៅហើយប៉ុណ្ណាហ្នឹងឯង ត្រឹមតែមិនសូវកើតទុកហ្នឹងណាយើងត្រូវកត់សម្គាល់ទៅជាសពហើយខំប្រឹងរក្សាសេចក្តីសពនឹងរឿយរឿយទៅនឹងឯងកាលណាបើយើងមិនដឹងថានឹងជាសេចក្តីសពយើង ខ្វះការថែរក្សាចឹងទៅវាអាចមានចិត្តរវើរវាយទៅ ដោយ មិនបានគ្រប់គ្រង ឬក៏បណ្ដោយទៅតាមតណ្ហាឬក៏បណ្ដោយទៅតាមសេចក្តី ក្រោធឬក៏បណ្ដោយទៅតាម ការកំណាញ់ការចំណែននឹងអញ្ចឹងទៅក៏មានសេចក្តីទុកកើតឡើងនឹងឯងត្រូវយល់ជាសំខាន់ថា មនុស្សសាងការងារការងារសាងមនុស្សហើយការងារនៃពុទ្ធបរិស័ទយើងនេះគឺចូលមកដល់ការងារដែលប្រាសចាកទោសហើយជាការងារដែលប្រព្រឹត្តទៅអប់រំចិត្តនឹងឯង យើងរស់នៅ បើមិនដើម្បីអប់រំចិត្តទេ ជីវិតនៃពុទ្ធបរិស័ទយើងគិតថារស់នៅដើម្បីអីហ្នឹងហើយអញ្ចឹងគឺត្រូវយកចិត្តទុកដាក់ឲ្យមែនទែនពាក្យថារស់នៅដើម្បីថែចិត្តនេះណាយើងយល់ពាក្យខ្មែរហ្នឹងណាថែរក្សាហ្នឹងយើងស្ដាប់បានហើយតើទៅថែរក្សាចិត្តបើយើងធ្លាប់ទៅថែរក្សាកូនចៅថែរក្សាកិត្តិយសគេឈ្មោះឬក៏ទ្រព្យសម្បត្តិអាយុជីវិតអីហ្នឹងប៉ុន្តែ តើយើងមានយកចិត្តទុកដាក់និងថែរក្សាចិត្តដែរឬទេព្រោះចិត្តវាជាធម្មជាតិទទួលអារម្មណ៍មានលៀបអត់លៀបមានយោអត់យោសរសើរនទេសពទុកអីហ្នឹងវាជាអារម្មណ៍ពីខាងក្រៅហ្នឹងមកហើយតែកាលណាយើងមិនបានថែរក្សាចិត្តមិនបានថែរក្សាចិត្តហ្នឹងទេ ចិត្តហ្នឹងវាកលោកហើយវាដូចជាត្រូវខ្យល់បក់អញ្ចឹងវាតតែថែរក្សាចិត្តហ្នឹងឲ្យនឹងណូ រហូតដល់ទៅប្រខេងណាស្របឃើញទេព្រះអង្គប្រៀបថាចិត្តដូចជាភ្នំថ្មតាន់អញ្ចឹងមិនកំរើកញាប់ញួរទៅដោយកម្លាំងខ្យល់នោះនឹងឯងយើងរៀនថែតិចតិចទៅតាមនឹងឲ្យចិត្តនឹងនឹងនោះជាមួយនឹងកម្លាំងខ្យល់គឺលោកធัวនឹងនឹងឯងដោយអំណាចសតិសម្បជញ្ញៈទុកចិត្តនឹងឯងឲ្យនឹងដោតឲ្យជ្រៅទៅក្នុងដីនឹងបើថាយើងវានៅជា បង្គោលអីអីហ្នឹងកុំឲ្យដោតលើគំនូអង្កាមឬក៏គំនូកដីខ្សាច់អីនោះដោតឲ្យជាប់ក្នុងដីដោតឲ្យជ្រៅទៅនឹងឯងគឺសិលនឹងឯងឲ្យមមតំល្អនឹងឯងហើយអប់រំចម្រើនគុណធម៌ឲ្យយល់យល់ថាវាជាធម្មតាអ្វីៗក្នុងโลกនេះនឹងទៅ ជាធម្មតាធัวមនុស្សខ្លះតែចូលចិត្តនិយាយយ៉ាងម៉េចជាម៉េចអីចឹងទៅអានឹងរឿងអធិស្ស្រ័យណាត្រូវយល់ទៅត្រូវយល់នឹងឯងទៅអធិស្ស្រ័យពីព្រោះនិយាយវាតលមានចិត្តជាសមុទ្ឋានចិត្តវាធ្លាប់សន្សំមកណានឹងឯងគឺថាខ្លះក៏ ចូលចិត្តនិយាយយ៉ាងនេះខ្លះក៏ចូលចិត្តនិយាយយ៉ាងនោះអីអីចឹងទៅយើងត្រូវយល់ថានឹងជាអធិស្ស្រ័យជាស្រ័យរបស់មនុស្សម្នាក់ម្នាក់ត្រូវយល់កន្លែងហ្នឹងហើយត្រូវរកសច្ចធម៌ឲ្យឃើញ មានបងប្អូនកូនចៅខ្លះដែលប្រព្រឹត្តទៅក្នុងโลกនេះ មិនបានប្រព្រឹត្តចូលមកក្នុងកសែធัวណាបានពោលប្រកាសឡើងថាក្នុងโลกនេះ មិនមានសច្ចៈទេអាហ្នឹងគឺមកពីគាត់ប្រព្រឹត្តទៅតាមកខ្សែរបស់លោកគាត់ចង់និយាយថារោគការពិតរោគយុទ្ធធัวអីមិនឃើញទេចិត្តរឿងបោកប្រាស់ភូតភួកុហកអីអីអញ្ចឹងនឹងឯងនឹងក៏ឲ្យញាតញោមជ្រាបចឹងព្រោះ តែតែកាលណាអត់បានចូលមកក្នុងកសែធัวគឺអត់ដឹងថាលោកនេះជាសច្ចៈយ៉ាងណាទេសច្ចៈនេះឯងដែលសម្រាប់ធ្វើឲ្យអស់កិលេសសម្រាប់ធ្វើឲ្យអស់ទុក្ខដែលព្រះពុទ្ធអង្គបរមគ្រូបរមសាស្តាបង្រៀនសច្ចៈនេះឯងតែក្នុងលោកហ្នឹងគឺប្រកាសអញ្ចឹងនឹងឯងមានរឿងអយុត្តិធម៌មានរឿងដែលត្រូវបោកប្រាស់មានរឿងដែលត្រូវ លាក់បំពួន អាកំបាំងអីអីនឹងយ៉ាងណាពង្វែពង្វិលរឿងសັບគ្រប់អីក្នុងโลกហ្នឹងគាត់ក៏ប្រកាសថាក្នុងโลกហ្នឹងអត់មាន ការពិត អត់មានសច្ចៈអីអីចឹងទៀតប៉ុន្តែសច្ចៈមានពីរគឺសមតិសច្ចៈនិងបរមត្តសច្ចៈឥឡូវយើងនិយាយមកដល់បរមត្តសច្ចៈរហូតដល់ទៅព្រះនិព្វាន ព្រះនិព្វាន ជាបរមត្តសច្ចៈហើយថែមថែម ពាក្យមួយទៀតឲ្យប្រកាសពីព្រោះបរមត្ថចៈវាមាន ទាំងសង្កតៈហ្នឹងឯងហើយព្រះនិព្វានគឺជាអសង្កតៈអញ្ចឹងដាក់ឲ្យចំទៅថានិព្វានសច្ចៈណាហ្នឹងឯងចាតែដែលនឹងអាចចូលទៅដឹងនិព្វានសច្ចៈបានតលតែដឹងបរមត្ថសច្ចៈដែលជាសង្កតៈធัวនេះដែលមានបច្ច័យតតែងនេះអញ្ចឹងគឺថាយើង នៅជាប់ជាមួយនឹងបុគ្គលជាប់នឹងរឿងរ៉ាវវាមានភាពបោកប្រាស់កើតឡើង វាមានភាពជាជាអាកំបាំងអីអីទាំងអស់ហ្នឹងអញ្ចឹងវាអត់មានរឿងអីពិតប្រកបវាមាន ការខ្លែងបន្លំអាហ្នឹងយើងថាវាអត់មានសច្ចៈអត់មានយុទ្ធធម៌អីអីអញ្ចឹងអាហ្នឹងគឺមកពីយើងជាប់នឹងរឿងហ្នឹងឯងជាប់នឹងរឿងរឿងហ្នឹង ជាបុគ្គលហើយធ្វើអីនិយាយអីទៅក្នុងរឿងទាំងអស់ហ្នឹងតលតែយើងមានបញ្ញាចូលទៅ ក្នុងរឿងហ្នឹងឲ្យឃើញ ថា មានចិត្តចេតសិករូបហ្នឹងឯងជាបរមត្តបានយើង អាចរកសច្ចៈឃើញជាបរមត្តសច្ចៈហ្នឹងឯងទាំងចឹងមិនដឹងជាថាបងប្អូន កូនចៅទាំងអស់នឹងដែលចង់បានសច្ចៈនឹងមិនដឹងជាថា មានចិត្តជ្រះថ្លាអីយ៉ាងណាមកក្នុងពុទ្ធដីកាណានឹងឯងវាថាមិនបានមកសិក្សាពុទ្ធដីកាបត្រៃ3ដកទេ គឺយើងអត់បានសិក្សាបរមត្តសច្ចៈអញ្ចឹងយើងរកការពិតដើម្បីយើងសពចិត្តអត់ឃើញទេនឹងឯង វានៅតែធ្វើឲ្យយើង មួម៉ៅក្តៅក្រហាយកើតទុក ទៅនៅក្នុងរឿងមិនពិតរឿងបោកប្រាស់រឿងកេងប្រវ័ញ្ចរឿងបន្លំឆោបោកអីទាំងអស់ហ្នឹងនឹងបង្វែបង្វិលមូលប្រកាច់សពគ្រប់នឹងឯងអញ្ចឹងយើងរស់នៅដោយសេចក្តីក្តៅក្រហាយទៅរហូតមរណភាពដូច្នេះក៏យើង ដឹងថាជីវិតនឹង វាមានទីបំផុតក្នុងរយៈពេលមិនជាយូរឡើយអ្វីៗក៏មិនអាចនឹងផ្កប់ចិត្តយើងសំបីតែថាយើងបានកើតមកជាមនុស្សក៏លមុំស្កប់ស្កល់លមុំគ្រប់គ្រាន់ហើយតែយើងមានគ្រប់ពីណានឹងឯងកាលដែលយើងអត់មាន បាយក៏យើង គិតថាឲ្យតែបានបាយបរិភោគអីចឹងទៅ តែយើងមានគ្រប់គ្រាន់នេះណាឲ្យតែបានប៉ុណ្ណេះប៉ុណ្ណោះនឹងឯងមួយខែ មានមុខបរោទទួលទានអីហ្នឹងឲ្យតែបានសល់500ចឹងទៅ គឺថាសបាយធ្វើប៉ុនណា500ហ្នឹងចាត់ចែងធ្វើនេះធ្វើនោះអីអីចឹងទៅមិនគិតចំណាយអីធំដុំទៅទេប៉ុណ្ណឹងគ្រប់ហើយប៉ុន្តែដល់តែបាន500ទៅវាមាន មុខរបរធំដុំថែមទៀតចឹងរត់តែរវល់ទៅទៀតរត់តែរវល់ នឹងឯងអាហ្នឹងរឿងក្នុងលោកហ្នឹងចឹងទោះជាមួយថ្ងៃបានដល់ទៅរាប់ម៉ឺនក៏នៅតែរវល់ព្រោះកិច្ចការងារហ្នឹងវាចងជាប់ហើយដូចជាមន្ទីរឃុំខាំងចឹងការងារហ្នឹងមានប្រាក់លុយកាក់ក្នុងលោកហ្នឹងហ្នឹងឯងគឺឃុំខាំងសัตว์លោកឲ្យជាប់ទៅក្នុងកិច្ចការងារនឹងឯងចឹងទៅណា យើងខំដើម្បីថាប្រព្រឹត្តល្អសម្រាប់កិរិយាវះហ្នឹងក៏បានល្អហើយការងារសុចរិតទៅកុំឲ្យវាមានទោសល្អណាស់ហើយប៉ុន្តែរវល់នៅតែរវល់ចឹងមិនមានឱកាសអីបានលះបង់ចូលកម្មធ្នូជាបាបចិត្តអីទៅបានដល់ងាយងាយទេនឹងឯងអញ្ចឹងគឺ តាមពិតរឿងដែលយើងត្រូវគ្រប់នឹងវាមានតែតើនឹងឯងមិនចាំបាច់ដូច តែសពថ្ងៃនឹងអីផងទេគ្រាន់តែថា បាននៅក្នុងកំណើតជាមនុស្សហើយនឹងអាចថាចូលកម្មភ្នួសបានអីចឹងចឹងទៅ គឺថាវាគ្រប់គ្រាន់ណាស់ហើយវាត្រេកអរណាស់ហើយវាដូចជាថាមាន រឿងដែលយើងត្រូវស្លាប់ប៉ុន្តែថាបើអាចថាយើងបាននៅរស់ហើយប្រើប្រាស់ជីវិតឲ្យជាអ្នកមានសិលល្អមាន ឱកាសពេលវេលាសិក្សាពធឲ្យបានច្រើនហ្នឹងយើងព្រមហើយនឹងឯងយើងសក់ចិត្តចឹងណាហ្នឹងគឺយើងមិនកម្មយកសេចក្តីស្លាប់នឹងទេ តែអាចឲ្យបួសបានក៏ព្រមបួសនឹងឯងបាននៅរស់បើមិនបួសទេស្លាប់គឺថាព្រមបួសចឹងទៅឬព្រមរក្សាសិលនឹងឯងឲ្យបានល្អចឹងទៅ Thank you. អានឹងសិតតែធัวដែលយើងត្រូវព្រមត្រូវល្មមត្រូវគ្រប់ហើយតែដល់ទៅថាមិនគ្រប់សម្បត្តិក្នុងโลกហ្នឹងវាអត់មានកំណត់បរិមាណថាបណ្ណា សម្រាប់ឲ្យអ្នកដែលមិនមានធัวសន្តោសហ្នឹងគ្រប់គ្រាន់ទេណាអត់មាន កំណត់ចំនួនទេព្រោះវាត្រូវខ្វះខាតក្នុងចិត្តសន្តានហ្នឹងហ្នឹងហើយអញ្ចឹងក្នុងសេចក្តីនេះ ដែលយើងត្រូវចូលមកក្នុងកសែធัว ពីព្រោះរឿងផ្លូវលោកវាទៅតាមការនិយមក្នុងលោកជាលោកកិយៈមហាជនហើយចំណាយការចូលមកក្នុងកសែធัวដើម្បីផុតចាកលោកគឺលោកកតរៈវាផ្សេងគ្នាអញ្ចឹងណាដូចក្នុងការនិយមរបស់លោកកិយៈមហាជនគឺឈ្នះអ្នកដទៃហើយដល់កសែធัวគឺឈ្នះកិលេសខ្លួនឯងចឹងទៅចឹងវាមានចឹងរឿងសក់ក្នុងលោក វាតាកទួងនឹងការមានបានមាន បានមាន បានអីអីអញ្ចឹងតោះនឹងកសែធัวហ្នឹងហើយដូចនិយាយពីរឿងដែលត្រូវលមុំគ្រប់គ្រាន់អីហ្នឹងមិនជាទីពេញចិត្តពេញប្រតិទេនឹងឯងព្រោះអាហ្នឹងវាជារឿងកសែរបស់ លោកគយៈមហាជនលោកគយៈមហាជនព្រះអង្គប្រកាស ក្នុងទ្វយតានុបស្សនាសតតនិបាតហ្នឹងឃើញព្រះនិព្វានជាបរមសុខហ្នឹងថាទុកហ្នឹង ឃើញលោកនេះដែលជាទុកនឹងថាសពសម្រាប់បថុជននឹងឃើញផ្ទុយពីព្រះអរិយៈអញ្ចឹងនឹងឯងចាំដូច្នេះទៅតាមកខ្សែលោកគឺថាមានបាននឹងឯងជាសពឯចំណែកកខ្សែធัวគឺការលះបង់ជាសពទៅវាអញ្ចឹងដូច្នេះនៅក្នុងក្រសែនៃលោកហ្នឹងវាមិនអាចយើង រោគអ្វីអ្វីឲ្យយើងពេញចិត្តស្កប់ស្កល់ដោយសាររបស់នឹងតែម្ដងដែលយើងមិនចាំបាច់អប់រំចិត្តឲ្យសពឲ្យស្ងប់ឲ្យស្កប់ទេគឺថារបស់ក្នុងលោកដូចថា មាសប្រាក់កែវមณีអីអីសម្បត្តិស្ដេចចក្រអីសម្បត្តិទេវលោកអីគឺថាធ្វើឲ្យអស់តណ្ហាធ្វើឲ្យស្កប់ធ្វើឲ្យគ្រប់គឺអត់មាន កណាហើយគ្រប់នៅក្នុងការអប់រំចិត្ត នឹងឯងចឹងអញ្ចឹងគឺកិច្ចការងារផ្លូវចិត្តនេះសំខាន់អញ្ចឹងដូច្នេះយើងមិនគួរចេះតែទៀមទាអ្វីអ្វីពីក្នុងលោកនេះទេ បើយើងដឹងថាទៀមទាក៏និយាយដល់ទៅអត់បានសំបីតែបានមកក៏យើង មិនស្កប់ស្កល់តដែរអញ្ចឹងយើងចិត្តខំប្រឹងទៀមទាធ្វើអីវាដូចជារឿងអ្វីអ្វីរបស់អ្នកដតីអញ្ចឹងមិនក៏មិនព្រមសិក្សាការពិត ចូលឲ្យដល់បរមត្តដែលមានក្នុងអ្នកនឹង ហើយចិត្តតែចង់ទៀមទាអ្វីអ្វីពីអ្នកដតីហ្នឹងស្មានតែបានមកហើយយើងសົບយើងស្កប់ស្កល់យើងឈប់កើតទុកតែបានចិត្តតែចង់តែទៀមទាពីអ្នកដតីហ្នឹងទាំងដែលអត់បានកើតទុកកុំនិយាយដល់តែអត់សូម្បីតែបានមកក៏មិនអាចឲ្យយើងស្កប់ស្កល់មិនអាចឲ្យយើងគ្រប់ត្រឹមតែមួយពេលមួយគ្រានឹងឯណាយើង ចម្រើនទៅដោយចំណងនឹងឯងបានចិត្តទៅត្រូវការយ៉ាងនេះយ៉ាងនោះតតទៅទៀតនឹងឯងទៅអញ្ចឹងបើយើងដឹងថាបានមកវាមិនស្កប់ស្កល់វាមិនសពវាមិនអាចលះបង់ហេតុដែលនាំឲ្យកើតទុកបាន យើងចេះតែបង្ខំទៀមទាមកទៅអីយើងមកមកលមួមគ្រប់ជាមួយនឹងរបស់ដែលយើងមានហ្នឹងអាហ្នឹងតាមកខ្សែធัวហើយ ដែលយើងមានវាល្មមស្កប់ហើយល្មមគ្រប់ណាស់ទៅហើយឥឡូវហ្នឹងវាលើសទៅទៀតបើនិយាយពីរមមគ្រប់ហ្នឹងគ្រាន់តែយើងបានកើតមកជាមនុស្សបាននៅរស់ហើយឃើញតែគេស្លាប់អស់ហើយទេហើយយើងបាននៅរស់ហ្នឹងវាល្មមគ្រប់ហ่ะហ្នឹងឯងប៉ុន្តែឥឡូវវាលើសអាប៉ុណ្្នឹងទៅទៀតនៅតែមិនគ្រប់ប៉ុណ្ណាមកទៀតក៏មិនគ្រប់ប៉ុណ្ណាហ្នឹងឯងចឹងហើយ សេចក្តីហ្នឹងយើងកុំចោតប្រកាន់ពុទ្ធសាសនាថាធ្វើឲ្យសេដ្ឋកិច្ចអន់ខ្សោយអីអីណាតាមពិតអារឿងការដែលมันគ្រប់ហ្នឹងវាជាប្រយោជន៍តល់ខ្លួនអញ្ចឹងទោះជាអ្នកណាបានបណ្ណាបណ្ណាក៏វាជារឿងឯកជនតល់ខ្លួនទៅ ប្រម៉ែប្រមូលរបស់គេរបស់ឯងរបស់នៅក្នុងពិភពលោករបស់ក្នុងប្រទេសនគរហ្នឹងដើម្បីហួងហែងខ្លួនឯងហ្នឹងអញ្ចឹងទៅ វាមិនអាចនឹងថា មានសេចក្តីចម្រើនអីទៅទេ តាមពិតណែអ្នកដែលកសែពធัวដែលធ្លាក់ចុះមកកម្មកសែពធัวនេះមិនមែនថាជាអ្នក ចេះតែក្រីក្រទៅទេណានឹងឯងតាមតែប៉ុនបានធ្វើមកនឹងគឺមានបានសម្បើម ជាសិទ្ធិមហាសិទ្ធិហើយជាព្រះអរិយបុគ្គលផងហើយលោក មានពលីប្រព្រឹត្តទៅ ទាំងញាតពលី ទាំងអតិថិពលីភ្ញៀវទាំងរាជពលីសម្រាប់ប្រទេសនគរទាំងទេវតាពលីនឹងឯងញាតពលីអីអីហ្នឹងសម្បើមណាស់លោកអត់មានមច្ឆរិយៈទេអាហ្នឹងគឺចូលមកក្នុង កសែពធัวហ្នឹងណានឹងឯងដែលធ្វើឲ្យមានសេចក្តី ចម្រើន ទាំងតាមផ្លូវធัวដែលប្រព្រឹត្តទៅ ក្នុងធម្មសម្បត្តិរបស់លោកទាំងប្រព្រឹត្តទៅជាការសង្គ្រោះ ហ្នឹងហើយដើម្បីឲ្យយើងឃើញគុណតម្លៃអ្នកដែលធ្លាក់ចូលមកក្នុងកម្មកសែពធัวនេះ គឺជួយ ដល់សង្គមជាតិប្រសាសនាហ្នឹងឲ្យយើងយល់ដឹងអំពីគុណតម្លៃនៃគុណធัวគឺមិនមានទោសក្នុងអវាទរបស់ព្រះអង្គទេដែលព្រះអង្គទ្រង់ណែនាំសត្វលោកនឹងហើយនឹងជាពិសេសគឺឲ្យសត្វលោកនឹងឯងរួចផុតចាកទុកដឹកនាំអ្នកដែលមានសម្បត្តិ អីអីក្នុងលោកនឹងតាមឧបនិស្ស័យឲ្យបានរួចផុតចាកទុកប៉ុណ្ណាហ្នឹងឯងដូចស្ដេចចក្រពតក្តីពរាជាក្តីសិទ្ធិក្តីដែលលះបង់សម្បត្តិមើលដូចព្រះមហាកសបៈអីផតតិកាបេឡានីអីសម្បត្តិហ្នឹងមិនបាច់រាប់ទេសម្បើមណាស់កោតកោត ហើយលោកលះបងឲ្យទាសកម្មករទាំងអស់នឹងឯងណាណាណាញាតអីអីនឹងគឺថាមកទទួលយកទៅទាំងអស់លោកមានតែបាតដីមួយម្នាក់ទេឃើញទេចេញមកបួសនឹងអានឹងគឺវាល្មមក្នុងការសង្គ្រោះពួកញាតពួកជនអីសពគ្រប់ទៅហើយសម្បត្តិទាំងអស់ហ្នឹងឲ្យលោកសង្គ្រោះមិនទៀតហើយលោកមកសង្គ្រោះខ្លួនលោកទៅតាម ក្រសែនៃពធัวសម្រាប់ព្រះរហັດជាព្រះអរហន្តព្រះអរហន្តីទាំងពីរអង្គទៅតាមដែលលោកបំពេញអភិនិហាបារមី មួយសែនកាប់មកហើយនឹងអានឹងគឺដែលលោកត្រូវរួចផុតចាក់ទុកនឹងប៉ុណ្ណាដូច្នេះខ្ញុំណាចង់បញ្ជាក់ថា ដូចយើងរស់នៅយើងត្រូវយល់ដល់អធិស្ស្រ័យរបស់អ្នកដែលនៅជុំវិញខ្លួនយើងយ៉ាងម៉េចគឺអញ្ចឹងណា យើងចាប់យករឿងមកវាឲ្យយើងកើតទុកមិនសុខចិត្តរឿងតូចរហូតដល់រឿងធំដុំអីផ្សេងផ្សេងអ្នកខ្លះចូលចិត្តនិយាយច្រើនអ្នកខ្លះគឺមិនចូលចិត្តនិយាយអីចឹងទៅដោយអតុលៈឧបាសកអញ្ចឹងទៅតោះចិត្តនឹងព្រះវិន័យធម៌ សម្ដែងសត្វវិន័យអីអីចឹងទៅហើយទៅទាស់ចិត្តនឹងពហុសោតព្រះអនន្តអីអីហ្នឹងក៏ធ្វើឲ្យអតុលៈទាស់ប្រតិដែរសម្ដែងប្រសោតណានៃអីចឹងទៅដល់ទៅស្ដាប់ព្រះអភិធម្មអត់យល់ទាស់ចិត្តទៀតនឹងឯងគេណាដល់អញ្ចឹងបានទៅកល់ព្រះដែលមានពភាកហ្នឹងព្រះអង្គសម្ដែង តាមអធិស្ស្រ័យរបស់អតុលៈអបាសកនឹងឯងពីរឿងដែលថា បាសក់ឯងហ្នឹងវាចិត្តទៅតោះចិត្តអញ្ចឹងអញ្ចឹងក្នុងលោកហ្នឹងគឺចឹងឯងចឹងហ្នឹងឯងឲ្យរួចផុតពី ការដែលគេតោះចិត្តឲ្យរួចផុតពី ការដែលគេ និន្ទាហ្នឹងវាអត់មានទេសំបីតែព្រះអាទិត្យប្រចាំអីហ្នឹងក៏នៅតែមានគេតោះចិត្តគេនិន្ទា នៅខ្លះក៏សរសើរទៅ សពគ្រប់រហូតដល់ទៅពពុទ្ធព្រះវិជ័យកពុទ្ធព្រះអរហន្តហើយនឹងដែលត្រួតត្រង នៅគុណប្រមាណមិនបានហើយក៏នៅតែមានគេតោះចិត្តអង្គសម្ដែងអញ្ចឹងហ្នឹងទៅត្រូវអធិស្ឋ័យរបស់អតុលៈស្ដាប់បានសម្រាប់អ្នកផលទៅហ្នឹងឯងមានវិន័យមានប្រសូតមានព្រះពិធម្មឯណាព្រះអង្គសម្ដែង ទៅនឹងរឿងអតុលៈហ្នឹងឯងឲ្យឃើញរឿងដែលខ្លួនឯងតោះចិត្តហ្នឹង គឺត្រូវមកពិចារណាការដែលទាស់ចិត្តខ្លួនឯងហ្នឹងហ្នឹងឯងចឹងអ្វីអ្វីមិនអាចចេះតែមកប្រកបចិត្តយើងឯណាបើយើងចេះតែទាស់វាទាស់ហ្នឹងឯងទោះបីតែក្នុងគុណក៏យើងមិនឃើញគុណក៏ចេះតែទាស់ទៅទៅខឹងទៅក្រោតជាមួយ ព្រះអរហន្តអីហ្នឹងវាជារឿងការខ្វះខាតរបស់ អតុលបាសកខ្លួនឯងនឹងទេតើវាដូចជាត្រូវទៅនិន្ទាព្រះអាទិត្យថាក្តៅណាស់អីចឹងហើយបើឲ្យព្រះអាទិត្យក្តៅព្រះអាទិត្យអាម៉េចដល់ទៅមេឃសតុំទៅជាអាហ្នឹងវាជាធម្មតាអ្វីអ្វីក្នុងលោកហ្នឹងគឺប្រព្រឹត្តទៅ មានហេតុមានផលត្រឹមត្រូវមិនមែនជារឿងដែលត្រូវមកផ្កប់ ចិត្តអ្នកណា ទេ យើងទេតើដែលមិនព្រម ចូលទៅដឹងការពិតហ្នឹង ចិត្តតែចង់បានតម្រូវនឹងចិត្តខ្លួនឯងសត្វលោកយើងវាកើតទុកព្រោះលំអៀងខ្លួនឯងទៅតើទាំងកើតទុកព្រោះលំអៀងលំអៀងគឺដោយឆន្ទាកតិតោសាកតិមោហាកតិភយាកតិព្រោះមួយស្រឡាញ់ពីរស្អប់បីវង្វេងបួនងងអាណែបួនភ័យខ្លាចប៉ុណ្ណាវង្វេងងងនោះជាមួយគ្នាមោហៈណាលោភៈទោសៈមោហៈហើយនឹងភ័យ នឹងឯងហើយងាយចាំលំអៀងវាមាន4ហ្នឹងហៅអកតៈហ្នឹងនាំឲ្យកើតទុក្ខនឹងឯងហើយដែលកំចាត់បងនៅអកតៈនឹងបានណាចាប់តាំងពីព្រះសោតាបានទៅអស់ហើយចឹងលះបងអកតៈនឹងដាច់ជាសមុជឆេតហ្នឹងណាហ្នឹងឯងគឺមកអំពីលោកបានចូលទៅសិក្សាសច្ចធម៌ហ្នឹងណា សច្ចធัวគឺការពិតនឹងគឺធ្វើឲ្យអកតេនឹងអស់ទៅតែហ្មងចឹងកណាហ្នឹងឯងអ្នកខ្លះក៏ចាប់យកមកដោយការស្រឡាញ់អ្នកខ្លះក៏ចាប់យកដោយការស្អប់អ្នកខ្លះក៏ចាប់យកដោយការវង្វេងអ្នកខ្លះក៏ចាប់យកដោយការភ័យនៅបង្ជាបយ៉ាងបង្ជាបគាត់ថាគាត់កើតរោគភ័យហ្នឹងឯងកើតរោគភ័យ គឺឃើញអីតិចប្រញាប់ភ័យអញ្ចឹងទៅដូចដូចគាត់ថាជារោគអីអញ្ចឹងទៅណានឹងឯងទៅអាហ្នឹងគឺតលតែបញ្ញាចូល ទៅដឹងដល់ការពិត ការពិតមិន សម្រាប់ឲ្យភ័យទេការពិតគឺសម្រាប់ឲ្យយល់ហើយសុខចិត្តតែហ្មងទៅហើយក៏អត់មានរឿងចាប់យកមកធ្វើជារបស់យើងហើយក៏អត់មានបន្ទុះតោះការពិត ជារបស់ការពិតអញ អ្នកណាមកយកធ្វើរបស់អ្នកណាកើតហើយមានរឿងអីដែលត្រូវទៅតោះជាមួយនឹងការពិតគេត្រឹមត្រូវរបស់គេ តែឯងវងវែងតែខ្លួនឯងទៅតើដែលតោះអានឹងបានថារឿងរឿងការពិតរឿងសច្ចធម៌ហ្នឹងគឺមានក្នុងលោកហ្នឹងដោយបរមត្តនៅក្នុងបញ្ញត្តិវាគ្រាន់តែជាសម្បតិបញ្ញត្តិតែត្រូវចូលឲ្យដឹងដល់បរមត្តទាំងហ្នឹងឯង ទៅបាននៅសេចក្តីសុខស្ងប់ កំចាត់បងនៅអកតេនឹងទៅបានរឿងអីរឿងអីគុណចាស់ញាតិញោមកាលណាបើ មានវិបស្សនាញាណហើយណត់បាន នៅការពិតនឹងគឺមានសេចក្តីសុខស្ងប់ទៅតាមកម្រិតនៃការចូលទៅសិក្សាយល់ដឹងនឹងគ្រប់រឿងទាំងអស់ដែល គ្របសង្កត់ទៅនៅអាការដែលរីករាយចាប់យកមកធ្វើជារបស់យើង ឬក៏កើតទុកក្នុងសភាពនៃចិត្តដែលប្រព្រឹត្តទៅដោយដោយការអាណិត យើងនិយាយអាណិតប៉ុន្តែមិនមែនករណាទេអាណិតកើតទុកហ្នឹងអាហ្នឹងវានៅក្នុងតោសៈហ្នឹងចឹងណិតនេះណនោះហ្នឹងអីចឹងទៅជាមួយនឹង អ្នកចាញ់ទៅឲ្យខឹងស្អប់អ្នកឈ្នះទៅអីទៅប្រភពនៃចិត្តនឹងវាកន្លកទៅតាមនឹងនឹងឯងមើលអ្នកកីឡាបដាល់ឬក៏មើលអ្នកប្រកួតអីអីហ្នឹងមើលទៅវាចាប់យកម្ខាងម្ខាងអីអីចឹងទៅអាហ្នឹងជាឧទាហរណ៍ណាចឹងទៅវា មានការអមានការកើតទុកអីទៅតាម អ្នកដែលចាញ់ឈ្នះអីអីចឹងអានឹងយ៉ាងណារឿងក្នុងជីវិតនឹងអញ្ចឹងចិត្តដែលមិនស្ងប់ចិត្តដែលកន្លក់ដោយទឹករលកដែលត្រូវខ្យល់ព្យុះអញ្ចឹងក្រំកក្រែងទៅក្នុងមហាសមុទ្រហ្នឹងសភាពនៃចិត្តហ្នឹងវាអត់ស្ងប់រងាប់ទេតែចូលទៅដល់ការពិត គឺជាអារម្មណ៍ឲ្យមាន នៅសេចក្តីសុខស្ងប់ទៅណាសេចក្តីស្ងប់មុនដំបូងនាំឲ្យកើតសុខនឹងដែរបសុទ្ធិជាបច្ច័យនៃសុខៈសុខៈជាបច្ច័យនៃសមាធិហើយក៏សម្រាប់វិបស្សនាទៀតនឹងមនុស្សខ្លះចូលចិត្តចូលចិត្តប្រាប់ចូលចិត្តថាអ្នកណាធ្វើអី ធ្វើអីធ្វើអីហ្នឹងគឺថា ទៅតាមអធិស្ស្រ័យរបស់គាត់ហ្នឹងគឺថាចូលចិត្តប្រាប់ចូលចិត្តថាណាហើយមនុស្សយើង វាមិន អាចទទួលយកបាន ចំពោះអ្នកដតីដែលចូលចិត្តប្រាប់ចូលចិត្តថា វាទៅតាមអ្នកប្រាប់អ្នកថាហ្នឹងបើថាអ្នកប្រាប់អ្នកថាហ្នឹងខ្លួនឯងគោរពបូជាអទៅវិញទេអឲ្យតែប្រាប់ឲ្យតែថាមកប៉ុន្តែដល់តែបុគ្គលមុំមុំស្មើស្មើគ្នាហ្នឹងដល់តែគេប្រាប់គេថាមកវាដូចជាខ្លួនឯងអន់វាដឹងដឹងថាខ្លួនឯងអន់ហើយបានធ្វើអីគេចេះតែប្រាប់គេចេះតែថាឲ្យប្រយ័ត្នណាឲ្យអីចឹងទៅដូចជាអញអត់ដឹងអីចឹងទៅកើតខឹងហ្នឹងណាខឹងហ្នឹងឯង តិច ប្រាប់ចេះតិចប្រាប់ចុះអានឹងកើតទៅជាបទូតោះតបតថាអីចឹងទៅឬក៏មិនចូលចិត្តអីចឹងនាំឲ្យកើតទុកនឹងឯងអានឹងមកពីអីមកពីមិនបាន កំណត់ដឹងអធិស្រ័យរបស់មនុស្សមនុស្សមានអធិស្រ័យចឹងហ្មងណាចឹងមានមានអធិស្រ័យចឹងយើងត្រូវកំណត់ដឹងមនុស្សច្រើនប្រភេទនឹងឯងក្នុងលោកនឹងយើងទុកឲ្យមនុស្ស ច្រើនប្រភេទតាមអធិស្ស្រ័យចឹងទៅនឹងឯងយើងមានកិច្ចមាននទីដែលអាចថារក្សាពធัวបានដើម្បីជាអវាទទូលមានឲ្យមនុស្សគ្រប់គ្នាទាំងអស់នឹងចូលមករកផ្លូវពធัวទៅនឹងឯងគឺក្រំតែកែអំពីបាបអកុសលមកក្នុងផ្លូវត្រូវ តែរឿងអធិស្ស្រ័យសូម្បីតែព្រះអរហន្តហើយ នៅផ្នែកខាងបញ្ញានៅ ផ្នែកខាង រិទ្ធនៅផ្នែកខាងឈាននៅផ្នែកខាងធម្មកថានៅផ្នែកខាងវិន័យនៅផ្នែកខាងប្រសូតនៅផ្នែកខាងព្រះអភិធម្មនៅផ្នែកខាងធុដងនៅផ្នែកខាងសំដែងពធនៅណាដូច្នេះយើងទុកឲ្យមនុស្សដែលមានអធិស្ស្រ័យយ៉ាងណាយ៉ាងណានឹងទៅតាមនឹងទៅតាមធម្មជាតិនឹងតែយើងគ្រាន់តែថាថែរក្សាពធនឹងឯងឲ្យស្ថិតនៅជាអវាទដើម្បីឲ្យ អធិស្រ័យដែលប្រព្រឹត្តទៅក្នុង បាបក្នុងអកុសលហ្នឹងឲ្យមកជាកុសលតែប៉ុណ្ណឹងទេហើយអធិស្រ័យដែលប្រព្រឹត្តទៅក្នុងកុសលយ៉ាងណាយ៉ាងណាកុសលខ្លះអ្នកខ្លះក៏ទានអ្នកខ្លះក៏សិលអ្នកខ្លះក៏ភាវនាអធិស្រ័យសាងពភ្នោះអធិស្រ័យនៅជាកុហកអីអីចឹងទៅប៉ុន្តែឲ្យទៅចូលក្នុងផ្លូវកុសលនឹងគឺល្អហើយ មិនអាចថាអ្នកធ្វើកុសលហើយអធិស្ស្រ័យដូចគ្នាតែម្យ៉ាងគឺអត់ទេអ្នកខ្លះធ្ងន់ក្នុងទានខ្លាំងអ្នកខ្លះក៏ធ្ងន់ក្នុងសិលចឹងទៅទាំងហ្នឹងឯងទៅតាមការអប់រំចឹងទៅណាអាហ្នឹងទៅយើងអាចរក្សាចិត្តរបស់យើងបានហ្នឹងឯងហើយដូចជាអ្នកដែលចូលចិត្តថាអីចឹងទៅ ទុកឲ្យគាត់ចូលចិត្តថាចឹងទៅវាមាន ពេលខ្លះបានប្រយោជន៍ដល់យើងដែរវាមានរឿងដែលយើង បានស្ដាប់ចឹងទៅឃើញថាអូល្អតើត្រូវតើនឹងឯងវាមានរឿងចឹងដែរអញ្ចឹងវាចំណេញទៅទេហ្នឹងឯងយើងយកការប្រកាន់ខឹងដោយថាយើងនឹងវាគ្រាន់បើដែរមិនចាំបាច់ថាមិនចាំបាច់ប្រាប់អីអីមនុស្សយើងវាចូលចិត្តដោយថាអ្នកណាចូលចិត្តសរសើរចូលចិត្តលើកចំកើងអីចឹងទៅមិនដែល ថាអីយើងមិនដែលបន្ទោសអីយើងយើងប្រើបានអីអីចឹងទៅអានឹងយើងស្រឡាញ់យើង ចូលចិត្តអានឹងក៏វាមួយរឿងទៅនឹងឯងចូលចិត្តស្ដាប់យើងសរសើរយើងលើកយើងអីចឹងប៉ុន្តែដល់តែយើង មានអីខុសគាត់អត់ហ៊ានប្រាប់អានឹងវានៅខ្វះខាតដែរភាពជាកល្យាណមិត្តទៅតលតែមានសពគ្រប់នឹងណានឹងឯងទៅតាមអធិស្ស្រ័យរបស់មនុស្សចឹងបើយើង មិនមានចំណូលចូលចិត្តដើម្បីនរណា បន្ទោសដើម្បីនរណាថា យើង ចូលចិត្តស្ដាប់ធัวឲ្យច្រើនទៅនឹងឯងបានពធัวនឹងឯងជួយរំលឹកដាស់តឿនទៅ យើងគោរពពធัวនឹងឯងគោរពអ្នកសំដែងធัวអីចឹងមិនបាន មើលងាយក្នុង ពាក្យពោលមិនបាន មើលងាយទៅក្នុងអ្នកពោលមិនបាន មើលងាយខ្លួនឯងយកចិត្តទុកដាក់ស្ដាប់ដោយល្អដោយយោនិសោមអ្នកសិកាហើយមិនរវើរវាយនឹង ជាអង្គរបស់អ្នកស្ដាប់មាន5មួយមិនមើលងាយពាក្យពោល2មិនមើលងាយអ្នកពោល3មិនមើលងាយខ្លួនឯងអ្នក ស្ដាប់4គឺ មិនរវើរវាយមិនមានចិត្តហោះហើរទៅណាយណីហ្នឹងឯងហ្នឹងដោយអង្គរបស់ព្រះអនន្តអញ្ចឹងក្នុងអេវមេសុតាំងអញ្ចឹងហើយនឹងទី5គឺយោនិសោមអ្នកសិកាហ្នឹងឯងទី4ទី5ហ្នឹងគឺទី4មិនរវើរវាយទី5យោនិសោមអ្នកសិកាណាធ្វើទុកក្នុងចិត្តល្អប្រពៃហ្នឹងឯងហ្នឹងគឺយើងយកចិត្តទុកដាក់ ក្នុងពធัวនឹងចឹងទៅទីបំផុតយើងនឹងបាន អប់រំចិត្តយើងនឹងរស់នៅសបាយសបាយជាមួយនឹងអារម្មណ៍ក្នុងលោកនឹងឯងចឹងទទួលយកបានគ្រប់អារម្មណ៍ទាំងអស់មកសិក្សាទទួលយកជាមេរៀននឹងឯងទទួលយកការពិតមកចម្រើនបញ្ញាព្រោះយើងបានសិក្សាទៅសិក្សាទៅ យើងដឹងអ្វីអ្វីក៏ជាការពិតទៅនឹងឯងចឹងគណា គឺក្នុងការដែលយើងទទួលយកការពិតមកសិក្សាហ្នឹងគឺថាបានចម្រើនល្អណាស់ហើយឲ្យតែយើងបានទទួលប្រយោជន៍បន្តិចម្ដងបន្តិចម្ដងយើងកាន់តែមានកម្លាំងចិត្តឧទាហរណ៍ដូចនេះរមាស់នៅភ្នែកគោខ្ញុំណានេះហ្នឹងឯងមិនបានយកចិត្តទុកដាក់អីនឹងលៀបនឹងអីចឹងទៅទេ ចេះតែមាស់ជួនកាលក៏ចេះមកចេញឈាមនិយាយចឹងទៅហើយថ្ងៃមុនមានញាតិញោមណាឲ្យឆ្នាំហ្នឹងហើយនៅចិត្តដៃហ្នឹងក៏លាបទៅលាបពីបិដងទៅឃើញវាវាជាវាធូវាធូចឹងទៅហ្នឹងឯងអញ្ចឹងទៅក៏យកចិត្តទុកដាក់នឹងលាបឲ្យបានរឿយរឿយកណាយកចិត្តទុកដាក់ ហ្នឹងឯងហើយគិតថាទៅបាត់ដំបងដាក់ឆ្នាំនឹងទៅទៀតគិតអញ្ចឹងទៀតអាហ្នឹងខ្ញុំណាលើកជាឧទាហរណ៍ចង់បញ្ជាក់ថាកាលណាបើយើងមិនទាន់យល់ដឹងពីប្រយោជន៍នៃវធัวយើងអត់បានយកចិត្តទុកដាក់ជាមួយវធัวទៅណាយើងមើងងាយវធัวអីអីចឹងចឹងទៅដល់ទៅបានជួបកន្លែងណានឹងឯងស្ដាប់ អង្គណាស្ដាប់អ្នកណាឧបាសកណាបាសិកាណាក៏ដោយព្រោះទៅតាមអធិស្រ័យចឹងគាត់ណា ទៅតាមអធិស្រ័យมันអាចថា ចំពោះតែអង្គនេះអង្គនោះអីទេនឹងឯងគឺអ្នកដែលផ្សព្វផ្សាយពធัวហ្នឹងត្រូវតែរួមគ្នារួមគ្នា ដោយ ទឹកចិត្តត្រេកអរក្នុងការថែរក្សាពធัวអត់មានរឿង ប្រកម្មគ្នាចំណែនគ្នាដោយបរិស័ទដោយលៀបសការៈអីទេអានឹងគឺអន់ណាស់អាចនិយាយថាថោកទាបក៏បានដែរទៅតាមអសភាពតែថាប្រកាសពធัวឲ្យជាប់ជំពាក់នឹងបរិស័ទជាប់ជំពាក់នឹងលៀបសការៈអីអីហើយកើតការចំណែននឹងបរិស័ទតិចច្រើនចំណែននឹងលៀបសការៈអីគេបានច្រើនឯងបានតិចអីអីចឹងគឺថោកទាបណា គណាបើសភាពនៃចិត្តនឹងប្រព្រឹត្តទៅគណាហ្នឹងគឺនិយាយថាអញ្ចឹងទៅដើម្បីឲ្យយើងបានពិចារណាពីព្រោះអីពីព្រោះពធัวរបស់ព្រះអង្គប្រព្រឹត្តទៅដើម្បីព្រះនិព្វានមិនមែនយើងយកធัวព្រះអង្គនឹងមកដើម្បីលៀបសការៈទេនឹងឯងនឹងមានទោសធ្ងន់ណាស់ណាធัวព្រះអង្គសម្ដែងព្រឹត្តទៅ ដើម្បីព្រះនិព្វានណាព្រះអង្គបំពេញបារមី មកយើងមើលមើលយូរអង្វែងប៉ុណ្ណាមិនមែនព្រោះហេតុតែដើម្បីជ័យវរបិណ្ឌបាតមិនមែនព្រោះហេតុតែលៀបតការៈមិនមែនព្រោះហេតុតែបរិស័ទមិនមែនព្រោះហេតុតែការដែលគេគោរពកោតក្រែងសរសើរលើកចំកើងទេគឺដើម្បីការអស់ទៅនៃសេចក្តីទុក្ខរួចផុតពីបញ្ញខានអញ្ចឹងគឺថាការដែលអង្គដែលសំដែងពធัวទៅ មានបរិស័ទច្រើនគឺថា ត្រូវតែអប់រំចិត្តឲ្យត្រេកអរទៅជាមួយជាមួយនឹងពុទ្ធបរិស័ទដែលបានស្ដាប់ទៅបានសទ្ធាជ្រះថ្លាក្នុងទានក្នុងសិលក្នុងភាវនានឹងឯងថាការដែលត្រេកអរឲ្យឲ្យកម្លាំងចិត្តទៀតឲ្យកម្លាំងចិត្តដល់អង្គណាដល់អ្នកណានឹងឯងដោយគុណចាស់យើងសប្ងៃមានអង្គខ្លះលោកសំដែងធัวអីអីចឹងទៅនុកចូលចិត្តទៅណា នឹងឯងរាប់រយអ្នករាប់ពាន់អ្នកម៉ឺនអ្នកអីអីចឹងទៅនឹងឯងដោយតែគុណចាស់លោកជាធម្មកថាអីហ្នឹងហើយលោកធ្វើបន់អីអីមើលណែនវត្តសពើមាសណែននៅរោងបន់នៅណាវត្តណាវត្តណាអីនៅ រោងបននៅសាលកោះពេជ្រអីអីហ្នឹងម៉ឺនអ្នកគាត់គាត់មានសទ្ធា ក្នុងបរតនត្រ័យចឹងទៅតាមកម្រិតដែលគាត់ជ្រះថ្លានឹងទាននឹងសិលនឹងការស្ដាប់ពធគឺជាការផ្ដើមឡើងឲ្យតែមានសទ្ធាក្នុងបរតនត្រ័យហ្នឹងបានណាណែបានចូលមកក្នុងកសែពធព្រឹត្តទៅ ក្នុងពូជនៃការត្រាស់ដឹងហ្នឹងគឺតថាគតពោធិសទ្ធា ហើយគុណចាស់សំដែងពធัวអីអីដោយគុណចាស់ព្រះអង្គគ្រូមនីរតអីអីនៅពោធិ៍សាត់ណាគុណចាស់លោកឆ្លាតទៅក្នុងការសំដែងពធัวសិស្សសាលាអីពុទ្ធបរិស័ទក្មេងចាស់អីគឺថាលោកឆ្លាតបច្ចេកទេស លោកផងលោក រៀនអីអីលោកកើតមកលោកឆ្លាតអញ្ចឹងមានញាតិញោមច្រើនក្នុងស្រុកក្រៅស្រុកអ្នកចូលចិត្តស្ដាប់ធัวលោកមែនទេច្រើនទៅអញ្ចឹងហ្នឹងឯងចឹងដូច្នេះគឺថាតេតួងនឹងឧបនិស្ស័យអញ្ចឹងធ្លាប់ធ្វើបន់ជាមួយគ្នាមកអញ្ចឹងបានស្ដាប់គ្នាបានអញ្ចឹងចូលចិត្តអញ្ចឹងទៅហើយយើងមានតែត្រេកអរទេដែលត្រូវអញ្ចឹងប៉ុណ្ណា វាយើងមើលយើងមើលថាតើលោកណែនាំក្នុងផ្លូវអីផ្លូវពុទ្ធសាសនាផ្លូវធម៌អ្នកស្ដាប់មានសទ្ធាអប់រំចិត្តមានសេចក្តីសុខតាមនឹងមិនថាអ្នកមានអ្នកក្រអ្នកក្រក៏បានសេចក្តីសុខដោយសារមានពធัวស្ថិតនៅក្នុងចិត្តនឹងឯងអញ្ចឹងគឺថាយើងត្រេកអរក្នុងការដែលមានពុទ្ធបរិស័ទត្រេកអរក្នុងការតាំងនៅនៃព្រះសទ្ធមនឹងឯងអានឹងហើយ នឹងឯងក៏ជាសេចក្តីសុខនៃពុទ្ធបរិស័ទយើងណាសាកចំណែនមើលមិនថារឿងអីជារឿងអីទេក្នុងโลกហ្នឹងក៏ដូចគ្នារឿងផ្លូវโลกហ្នឹងវាដល់ច្រើនទេពីព្រោះវាអត់បានចូលក្នុងក្នុងកសែធัวអត់បានយល់ពីហេតុផលទេទៀតហ្នឹងឯងចំណែនវឹបគឺត្រូវកើតទុកហ្នឹងឯងហើយបើអត់ដឹងខ្លួនថាសេចក្តីទុកហ្នឹងឲ្យកើតទុកឯងឯងយ៉ាងម៉េចថ្ងៃសពថ្ងៃហ្នឹងរស់សុខទេតែចំណែនកើតទុកឯង ហើយបើអត់ដឹងទេអត់បង្ក្រាបអត់លះបង់ទេវាចូលរហូតទៅដល់ការព្យាបាទបៀតបៀនដណ្ដើមអ្វីអ្វីដែលអ្នកដតីមានបានទៀតហើយយកមកឲ្យអ្នកណាឃើញឧបាទានខណ្ឌខ្លួនឯងហ្នឹងយើងគិតថាជា ខ្លួនយើងអ្នកបានហ្នឹងណាចាញ់បោកកិលេសតែទេចឹងទៅហ្មងទៅណាចឹង ហ្នឹងឯងចាញ់បោកកិលេសចាញ់បោកខណ្ឌហ្នឹងដែលវាមានកិលេសមិនឲ្យដឹងសេចក្តី ពិតហ្នឹងស្មានតែទៅធ្វើ ការព្យាបាទបៀតបៀនអ្នកដតីអញ្ចឹងទៅខ្លួនឯងបានអីអញ្ចឹងណាអានឹងរឿងរឿងហ្នឹងវានៅក្នុងការប្រកម្មបញ្ញខណ្ឌដោយសកាយៈទិដ្ឋិហ្នឹងឯងបានវាចេញទៅជាបញ្ញវរិយអកុសលកម្មទុច្ចរិតចិញ្ចឹមជីវិតខុសអីសពគ្រប់ហ្នឹងលំបាកនឿយហត់ឯងឯងចឹងណា មិនបាននិយាយថាឯងឯងពីព្រោះបើមកកំណត់ដឹងបញ្ញខណ្ឌមិនមែនជាខ្លួនយើងវាអត់ចាំបាច់ខ្វល់រវល់លំបាកអីទាំងអស់វាអត់មានអ្វីជាខ្លួនយើងដើម្បីឲ្យហត់នឿយចិញ្ចឹមបីបាច់មើលថែនោះណាវាមានតែឧបាទានខណ្ឌ5យ៉ាងកិញ្ញសមុទយធម្មំសัพពន្តាំងនិរោធធម្មអន្តេអ្វីដែលកើតឡើងហើយតែង រលត់ទៅវិញជាធម្មតាហ្នឹងក៏ណាហ្នឹងឯងហើយ ឥឡូវចូលមកក្នុងប្រវត្តិរឿងរ៉ាវព្រះអានន្ទដើម្បីបញ្ជាក់អំពីការដែលលោកបានធ្វើបន់ទុកមកហ្នឹងព្រះអានន្ទហ្នឹងតពីម្សិលមិញទៅណានឹងឯងហ្នឹងសិលមិញក្នុងព្រះកថាក៏មានដែរថាសខ្មែរយើងមានណាលោកដាក់ព្រះអានន្ទក្នុងកាលនោះជាសពម្នាក់រាជកុមារ នឹងឯងមានបុតមានភរិយាចឹងហើយក៏ខ្ញុំណាមតាន់បានជួបថាភរិយាព្រះអនន្តក្នុងអតីតជាតិហ្នឹងហើយដល់មកជាតិជាព្រះអនន្តហ្នឹងតើអ្នកណាធ្លាប់ជាភរិយាព្រះអនន្តចង់ដឹងដែរណាហ្នឹងហើយចង់ដឹងដែរវាមិនដែលបានជួបពីព្រោះព្រះអនន្តលោកសាងពភ្នោះនៅ ក្នុងវ័យដែលលោកមិនតាន់មានភិយាមានអីទេណាជាមួយនឹងព្រះផតិយៈផតិយៈលោកបានសោយរាជអីអីទៅព្រះអនន្តព្រះអនុរុទ្ធនឹងឯងព្រះអនុរុទ្ធអីក៏មិនតាន់ឮថាមានភិយាអីអីទេហ្នឹងឯង ហើយក្នុងមួយសែនផែនដីមុនហ្នឹងលោកពនាមថាសុមនៈរាជកុមារហ្នឹងហើយលោកបានទទួលពួរពីប្របីតាហ្នឹងសូមទំនុកបំរុងព្រះភិក្ខុសង្ឃមួយសែន អង្គទៅតែព្រះរហន្តអស្ចារ្យបណ្ណាយើងនិយាយត្រឹមតែព្រះរហន្តមួយអង្គដែលយើងបានធ្វើបុណ្យជាមួយហ្នឹងអូក្រៃលែងណាស់នេះព្រះអរហន្តមួយសែនអង្គមានប្រពុតជាប្រធានទៀត ព្រះសម្មាសម្ពុទ្ធបតុមុត្តរៈព្រះអង្គយាងទៅមកយោជឈប់សម្រាកក្នុងវិហារនឹងម្ដងចឹងទៅចឹងហ្នឹងហើយរហូត ដល់ថ្ងៃចូលវសាបានទៅដល់ទីកន្លែងដែលសពម្នាក់រាជកុមារហ្នឹងរាជបុត្រហ្នឹងបានរៀបចំឲ្យលោកចាត់ចែងឲ្យបុត្រភរិយាព្រមទាំងអាមាទាំងអស់នឹងជួយចាត់ចែងក្នុងទានហ្នឹង នឹងឯងហើយលោកក៏សមាទានអត្តរាយកសិលគឺសិល10ណាចឹងគឺលោកអត់មានទុកដាក់មាសប្រាក់អីទេណាកាត់ចាត់ចែងអីអីគឺថានៅលើនៃឃ្លាំងនៃស្មៀនអ្នកចាត់ចែងហាន់អីអីទាំងអស់ហ្នឹងលោកលះបង់ហ្មងចឹងអត់មានអីទេតាំងចិត្តណាលះបង់ទាំងអស់ទុកដាក់ឲ្យនៅលើ បទភេយាអីអីហ្នឹងឯងនេះដែលជាទីហើយរៀបចំទិញដីពីសោបណៈសិទ្ធិសាងវិហារសម្បើមសម្បើមទាំងហើយថ្វាយទៀនដោយសេចក្តីគោរពពេលរៀបចំឆ្អិនហើយលោកចូល ទៅថ្វាយអីអីចឹងទៅថ្វាយដល់ព្រះរាមាភិក្ខនឹងវិខសង្ឃនឹង3ខែដំណប់ម្រងអូតនឹងឯងភិនិហាបារមីរបស់ព្រះ អនន្តនឹង ហើយពេញបតីឡើងពេញបតីឡើងជាមួយនឹងសពមនៈថេរៈពនាម ដូចគ្នាប៉ុណ្ណានាមដូចគ្នាហ្នឹងឯងបើប្របីតាពនាមអនន្តៈហ្នឹងឯងបៃតារបស់ពុទ្ធក៏ជាបៃតារបស់សពម្នាក់នឹងដែរហ្នឹងឯងបៃតាជាមួយគ្នាណាមេតាផ្សេងគ្នាពីពុទ្ធហ្នឹងឯងសពម្នាក់រាជកុមារនេះគឺថាបៃតា គឺព្រះអនន្តៈហ្នឹង បណ្ណាជាព្រះរាជាក្នុងនគរហង្សវតីហើយពមេតាពនាងសមេធាហ្នឹងហ្នឹងឯងហ្នឹងពមេតារបស់ព្រះសម្មាសម្ពុទ្ធមេតារបស់ព្រះសុំអ្នករាជកមាមិនបានមានពនាមថាជាអ្នកណាទេណាហើយពេញចិត្តនឹងសុមនៈថេរៈដែលជាពុទ្ធុបដ្ឋានឹងឯង ចឹងទៅក៏ប្រាថ្នាតំណែងហ្នឹងពពុទ្ធទ្រង់ជាកមកហ្មងទៀតមួយសែនផែនដីទៀតហ្នឹងព្រះសមណៈគោដមបានត្រាស់ហ្នឹងបានសម្រេចពុទ្ធុបថាហ្នឹងចឹងក៏សបាយចិត្តមែនទែនក្នុងការធ្វើទៀនហ្នឹងហូតដល់ទៅអស់វិជនក៏កម្មទេវលោកចុះឡើងចឹងទៅមកក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈហ្នឹងបានយកសម្ពុទ្ធមកផ្ទាំងបត់ បត់ចុះបត់ឡើងបត់ចុះបត់ឡើងទៅគឺបានថ្វាយដល់ព្រះអរហន្តមួយអង្គទ្របបាតហ្នឹងឯងទ្របបាតតំណប់បាតព្រោះដាក់នឹងហាន់ទៅក្តៅហ្នឹងឯងចឹងនឹងជាឧបនិស្ស័យនៃការដែលព្រះអនន្តបំពេញទានបង្កប់ដោយបញ្ញា ក្នុងនឹងរបៀបដូចជានាងខុជុតរាដែរចឹង លោកលោកបំពេញបំពេញទៀនបង្កប់ទៅដោយ បញ្ញាក្នុងនឹងឃើញអង្គដែលលោកធ្វើចៃវរកម្មអីខ្វះមជុលចេះអីគឺមានមជុលចេះខ្វាយដល់សង្ឃធ្វើចៃវរកម្មនឹងគឺមានបញ្ញាយល់ដឹងថាឲ្យនៅរបស់ដែលគួរឲ្យហ្នឹងឯងជារបស់ដែលត្រូវការតាន់ពេលវេលានឹងគឺឆ្លាតក្នុងការដែលឲ្យទៀតនឹងបង្កប់បញ្ញាក្នុងនឹង ហូតដល់ទៅអស់ទៅជន់ទៅទៅកាន់ទេវលោកហើយជាយត់មកក្នុងសម័យកាលមនុស្សអាយុ10000ណាក្នុងកាលនោះទំនុកបំរុងព្រះវិជ័យកពុទ្ធបានថ្វាយជើងបាតណាបាតកៅមณีរបស់ព្រះវិជ័យកពុទ្ធទាំងប៉ុណ្ណាវិជ័យកពុទ្ធបានបាតកៅមณี ពីណាមកហ្នឹងហើយក៏ថ្វាយជើងបាតរឿងព្រះអនន្តហ្នឹងតាកតងថ្វាយទៀនជើង បាតហ្នឹងចឹងណាហ្នឹង មានក្នុងអត្ថកថាហ្នឹងអត្ថកថាដែលយើងរៀនហ្នឹងនិទានសោតក្នុងទុក្ខវៈហ្នឹងហ្នឹងឯងហើយទំនប់បំរុងព្រះវិជ័យកពុទ្ធហ្នឹងរហូត10000ឆ្នាំទៀតហ្នឹងបានទៅកម្មទេវលោកហើយបានជាយត់មកក្នុងសក្យតកូលនឹងឯងព្រះអនន្តហ្នឹង នឹងរឿងរ៉ាវវែងឆ្ងាយប្រហែលម៉ោងអីចឹងទៅក៏រៀបរាប់មិនអស់ដែរពីព្រោះប្រវត្តិរឿងព្រះអនន្តហ្នឹងគឺតេតងទៅយ៉ាងចិត្តដិតជាមួយ នឹងព្រះដ៏មានពភៈហ្នឹងទៅណាហើយហ្នឹងណាបានបួសនៅពេលដែលព្រះអង្គទ្រង់យាងមកកាន់បបិលភ័ព្វ លើកទី1នឹងហើយព្រះអង្គយាងត្រឡប់ទៅវិញនឹងរងគង់នៅ អនុបយមពវ័នទីកន្លែងដែលព្រះអង្គសាងពភ្នោះហ្នឹងព្រះអង្គយាងរំលងកបិលភ័ពសាវត្ថីវេសលីចុះកាន់ដែនមគធៈខាងជើងក្រុងរាជក្រឹសហើយក៏រំលងស្ទឹងអនោមាមកដល់អនុបយមពវ័នហ្នឹង ហ្នឹងឯងហើយក៏សាងពភ្នោះ នៅទីហ្នឹងហើយលើកហ្នឹងព្រះអង្គយាងពីកបិលផោះមកមកគង់នៅកន្លែងហ្នឹងហើយសក្យៈមាន ព្រះអនន្តព្រះអនុរុទ្ធព្រះផតជយៈជាដើមហ្នឹងបានបបួលគ្នាមកបួសនៅទីកន្លែងនឹងឯងទៅនឹងឯងព្រះអនន្តអីក៏បួសចឹងទៅ ព្រះឧបល័យបួសមុនចឹងហ្នឹងឯងដើម្បីសក្យៈទាំងអស់ហ្នឹងបានគោរពព្រះឧបល័យហ្នឹងឯងហើយព្រះផតយៈក៏បានវិជា3នៅក្នុងវសាហ្នឹងទៅវសាទី2របស់ព្រះរាមាភិកហ្នឹងត្រូវជាវសាទី1របស់លោកហ្នឹងព្រះអនុរុទ្ធក៏បានទេពចៈខកទៅហើយ ចំណែកព្រះអានន្ទនឹងបានស្ដាប់ពធមពីព្រះបណ្ណមន្តានីបុត្រណាហ្នឹងក៏បានសម្រាប់សោតាបត្តផលទៅនឹងឯងចឹងហើយក្នុងភូមិបរិសម្ពិទា4ចឹងហើយនឹងឯងចង់លើកអំពីអេវមេសតាំងហ្នឹងគេថាមានចំណុចទី1 គឺលើកត្រឹមពីរឿងដែលថាយោនិសោមអ្នកសិការៈហើយនឹងការដែលមិនរវើរវាយនឹងឯងណាហៅថាអវិខេបៈហ្នឹងគឺថាវាមិនមានការវើវាយអីទៅទេចិត្តនឹងមមតំណាឬក៏ថា ការដែលមិនមាននៅឧទ្ធិចៈហ្នឹងហ្នឹងគឺត្រូវជ្រាបថា អេវ៉ាំងអេវមេសតាំងហ្នឹងគឺអេវ៉ាំងមេហើយនឹងសុតាំងមេហ្នឹងគឺបញ្ញត្តិខ្ញុំព្រះអនន្តហ្នឹងហ្នឹងឯងគឺបញ្ញត្តិទៅលើ សោតវិញ្ញាណដែលបាន ស្ដាប់ ហើយនឹងមโนទ្វារវិធ័យចិត្តដែលបានកើតមកបន្តហ្នឹងណាអាហ្នឹងមេហ្នឹងគឺ បញ្ញត្តិទៅលើ បរមត្តធัวដែលស្ដាប់ហ្នឹងហើយនឹងសម្ដែងហ្នឹង ហ្នឹងឯងគឺអានន់ហ្នឹងដូច្នេះយើងយកតែពីរមកគឺថាអេវ៉ាំងហើយនឹងសុតាំងប៉ុន្តែត្រូវយើងឲ្យងាយចាំឡើងថាសុតាំងគឺជាហេតុអេវ៉ាំងគឺជាផលពីហេតុផលយ៉ាងម៉េចថាតលសុតាំងបានស្ដាប់មកបាន ការ ប្រកាសសម្ដែង ទៅបានដោយប្រការដូចនេះបើអត់ការស្ដាប់មកទេ ធ្វើម៉េចព្រះអនន្តប្រកាសសម្ដែងទៅបាន នឹងឯងអញ្ចឹងគឺថាទី1អេវ៉ាំងហ្នឹងគឺយោនិសោមនសិកានឹងឯងគឺក្នុងការដែល ព្រះអនន្តប្រកាសយ៉ាងយ៉ាងអស្ចារ្យណាពាក្យហ្នឹងណាអស្ចារ្យណាស់ណា គឺខ្ញុំអនន្តនេះបានស្ដាប់មកយ៉ាងនេះ ពាក្យហ្នឹងគឺថាប្រកបវិជាណាស់ណាហ្នឹងឯងប្រកបវិជាណាស់ ដូច្នេះគឺថា អាការដែលបានស្ដាប់មកនេះ គឺដោយការមិនរវើរវាយនឹងឯងចឹងមិនរវើរវាយក្នុងការស្ដាប់នឹងឯងចឹងតេតួងនឹងស្មារតីរបស់ព្រះអនន្តក្នុងការរលឹកចាំចឹងហើយយើងនេះមិនបាច់ដល់អីច្រើនទេគ្រាន់តែទូរស័ព្ទក៏ភ្លេចបិទដែរហ្នឹងឯងដល់ទៅរោរើងបានអូតែ ភ័យខ្លាចលោកគ្រូ ថាអើយផងអីផងកកាយរោអស់ទូស័ព្ទកប់នៅបាតកាបូបហ្នឹងចឹងទៅអស់មកមករោហ្នឹងទៅចឹងទៅអាហ្នឹងចង់និយាយថាផ្លិចផ្លិចផ្លិចផ្លិចបាត់សម្លេងហ្នឹងហ្នឹងចឹងហើយ យើងក៏វានៅក្នុងរឿងខ្វាយខ្វល់រវល់បំរើកិច្ចការងារផ្សេងផ្សេងបំរើទូរស័ព្ទអីអីទាំងអស់ហ្នឹងហ្នឹងឯងទៀតតែតេតួងទៅនឹងកិលេសដែលនៅមានណាហ្នឹងឯងទៀតតែវល់គ្រោះថ្នាក់ចរាចរអីហ្នឹងក៏មានដោយសារ កំពុងតែស្លង់ទៅតាមទូរស័ព្ទដោយរថយន្តដោយម៉ូតូអីអីហ្នឹងចឹងទៅហ្នឹងរឿងរវល់គ្រាន់តែលើកឲ្យឃើញថាយើងវាទន់ខ្សោយស្មារតីហើយការងាររវល់ច្រើនរឿងរ៉ាវទំនាក់ទំនងក្នុងโลกនេះហ្នឹងឯងចឹងមកដល់សម័យសពថ្ងៃនេះដែលវាមាន ទូរស័ព្ទដែលវាមានអ៊ីនធឺណិតអីអីហ្នឹងណា សារអត់មើលសារអត់ទូរស័ព្ទអត់អ៊ីនធឺណិតមិនដឹងជាមនុស្សខ្វាយខ្វល់បាក់ប៉ុណ្ណាប៉ុន្តែអង្ការមុន ដែលមិនតាន់មានមានអីអត់អីទេប៉ុន្តែដល់អាធ្លាប់មានហើយនេះហ្នឹងឯងអត់ទេមិនបានហ្នឹងអ្វីអ្វីផ្សេងទៀតក៏ដូចគ្នាចឹងចឹងបានថារបស់ដែលមានបានហ្នឹងវាមិនមែនសត្វតែមានរឿងល្អ ទៅតែម្យ៉ាងទេបើយើងខ្វះសតិសម្បជញ្ញៈវាយ៉ាប់ដល់អាពេលអត់នេះនឹងឯងអង្កលដែលមិនតាន់បានអត់អីណានឹងឯងដល់អាបានហើយវាយ៉ាប់នឹងឯងវាយ៉ាប់អារបស់ដែលធ្លាប់មានធ្លាប់បានហ្នឹងអត់វាមិនបាននឹងឯងអាហ្នឹងឲ្យយើងស្គាល់សភាពនៃកិលេសចឹងបានយើងរៀនលមមជាមួយនឹងរបស់ដែលមានរស់នៅ ជាមួយនឹងរបស់ធម្មតាធម្មតាសបាយសបាយចឹងហើយធម្មតាធម្មតាដោយសេចក្តីសន្តោសជាមួយបច្ច័យ4ហើយធម្មតាធម្មតាជាមួយនឹងសតិប្បដ្ឋានទៀតរូបសម្លេងកិនរោផដ្ឋពៈធម្មេរំយ៉ាងណាយ៉ាងនឹងសន្តោសតាមរយៈសតិប្បដ្ឋានទាំងជាមួយនឹងអារម្មណ៍បរមត្តគឺបញ្ញានឹង ទទួលយកបានទាំងហ្នឹងឯងទាំង ព្រោះយើងរស់នៅមិនមែនដើម្បីបានរបស់ក្នុងលោកទេតែដើម្បីចម្រើនបញ្ញាដូចពាក្យថាលោកនឹងមិនមែនសម្រាប់ហួងហែងទេលោកនឹងសម្រាប់យល់នឹងឯងចឹងអានឹងបានរស់នៅសบายសบายចឹងយកលោកនេះជាមេរៀនតែហ្មងចឹងលោកនឹងជាសាលារៀនមិនមែនផ្ទះយើងទេនៅសាលារៀន មានឧបករណ៍អីឧបករណ៍អីឧបករណ៍អីសម្រាប់រៀននឹងឯង ដែលយើងរៀនចប់យើងចេញពីសាលាហ្នឹងយ៉ាងណាមិញលោកហ្នឹងមានអីមានអីមានអីជាឧបករណ៍សម្រាប់រៀនមិនមែនមកហួងហែងលោកហ្នឹងមិនមែនមកហួងហែងឧបករណ៍ក្នុងលោកហ្នឹងទេ សម្រាប់រៀនចេះដឹងទេបញ្ញាបរិញ្ញានេះដែលត្រូវប្រឡងចេញពីលោកនេះតែយើងបានបរិញ្ញា3ហ្នឹងគឺថាបានប្រឡងចេញពីលោកហ្នឹងគឺបានចូលកាន់ព្រះនិព្វានបានហើយនឹងឯងចឹង ចង់ផលសមាបត្តិនិរោធសមាបត្តិអីទៅតាមគុណធម៌ហ្នឹងទៅអញ្ចឹងបានយើងចាំថាអេវ៉ាំងហ្នឹងគឺយោនិសោមអ្នកសិកាសុតាំងហ្នឹងគឺការមិនរវើរវាយហ្នឹងឯងចឹងចាំហើយណានឹងទី1ហ្នឹងគឺថាសុតាំងគឺការស្ដាប់ហ្នឹងហ្នឹងឯងដល់យើងមាន2មាន3 4 5អីតទៅទៀតទៅយើងកាន់តែធ្វើឲ្យយល់ហ្នឹង យើងស្ដាប់ឡើងហ្នឹងគឺជ្រាបថាសុតាំងជាហេតុអេវាំងនឹងជាផល ក្នុងការដែលព្រះអនន្តប្រកាសសម្ដែង ថាយ៉ាងនេះបើស្ដាប់មកអានឹងជាហេតុយ៉ាងនេះ ក្នុងការសម្ដែងតទៅនឹងបរិបោដោយអត្តនឹងជាជាអ្នកទៅនឹងឯងទាំងទៅណានឹងឯងអញ្ចឹងចូលមកទី2ទៅណាទី2គឺតកតួង ទៅនឹងចក្រធัวទាំង ប៉ុណ្ណាចក្រភួគឺក្នុងការដែលកើតមកក្នុងប្រទេសដ៏សំគួរហ្នឹងបានខ្សែគប់នឹងសពបរោះហ្នឹងប៉ុណ្ណាហ្នឹងឯងប៉ុណ្ណាហ្នឹងឯងដល់ទៅកើតមកក្នុងប្រទេសដ៏សំគួរទី1ហ្នឹងហើយក៏បានខ្សែគប់នឹងសពបរោះទី2ដល់អញ្ចឹងទៅក៏បានតម្កល់ខ្លួនដោយប្រពៃទី3 ដល់ទី4គឺព្រះអង្គសម្ដែងភាពជាអ្នកមានបុណ្យបានធ្វើទុកមកពាក្យថាចក្រធัวនឹងធัวនឹងជាកង់ណាធัวជាកង់វិលទៅរកសេចក្តីចម្រើនវាវិលអញ្ចឹងដល់ទៅពេលអ្នកមានបុណ្យបានធ្វើទុកមកអញ្ចឹងទៅក៏បាន កើតក្នុងប្រទេសដ៏សំគួរចូលចិត្តធัวរបស់សពរោះបានខ្សែគប់ជាមួយសពរោះហើយក៏បានតម្កល់ខ្លួនដោយប្រពៃទៅហ្នឹងឯងចឹង ដល់តែបានតម្កល់ខ្លួនដោយប្រពៃទៅជាអ្នក មានបុណ្យបានធ្វើទុកតទៅទៀតណារហូតដល់ទៅសម្រេចសោតាបត្តផលជាដើមទៅ នេះហៅថាចក្រធัวហ្នឹងឯងធัวហ្នឹង ជាកង់ឬដូចជាកង់ដែលវិលទៅរកសេចក្តី ចម្រើនទៅណាហ្នឹងគឺធัวដែលគួរចម្រើនទាំងគួរធ្វើឲ្យច្រើនហ្នឹងហើយ ធัวនឹងចែកជា2នៅក្នុងអេវ៉ាំងហើយនឹងសោតាំងនឹងឯងនឹងឯងអញ្ចឹងយើងត្រូវយល់ថាអេវ៉ាំងជាផលអញ្ចឹងជាផលនៅត្រង់ណា ជាផលនៅត្រង់ដែលថា បានតម្កល់ខ្លួនដោយប្រពៃហើយនឹងភាពជាអ្នកមានបុណ្យបានធ្វើទុកមកនេះដោយព្រះអនន្តហ្នឹងអញ្ចឹងណាដែលមានបុណ្យបានធ្វើទុកមកហ្នឹងមើលមើលទាំងបុណ្យហ្នឹងក៏ជាបញ្ញបច្ច័យ ហ្នឹងឯងឲ្យសម្រេចនៅសម្បត្តិពងពោះទាំងលៀបទាំងយសឋានៈតកូលអីទាំងអស់ហើយឧបនិស្សយបច្ច័យដែលធ្វើឲ្យព្រះអនន្តនឹង ទន់ភ្លន់ជាមួយព្រះសាស្តានឹងមែនទេទេចឹងមួយរាត្រីព្រះអនន្តងើប9ដងបំរើព្រះសាស្តាប៉ុន្តែសឹងយ៉ាងតិចបំផុតហើយមិនមែនតែមកយប់ទេណានឹងឯងចឹងយើងតែមកយប់អូអត់ងុយបំរើអ្នកឈឺដោយថា ម៉ែអីចឹងគាត់ឈឺអីរវល់កុសខ្យល់វល់មើលអីគាត់គាត់ចុះរេអីចឹងទៅអត់ងុយស្អែកឡើងនឹងសម្រាកសម្រាមញ៉ៃវោះងាចអីចឹងថែមមួយយប់ទៀតពីរយប់ទៀតអីចឹងទៅតែព្រះអនន្តអត់ទេសឹងយ៉ាងតិចតែលោកចូលផលសមាបត្តិបានណាតែអញ្ចឹងវាជួយវាជួយហើយលោកអត់មានការងារហត់នឿយអី ដូចជាករាវះអីទៅលំបាកអីក្នុងរឿងកាមគុណអីអីផ្សេងផ្សេងអីចឹងហ្នឹងគឺថាលោកមិនប្រព្រឹត្តទៅដោយការងោកងក់ងុយអីចឹងទៅនោះទេហើយសំខាន់មែនទេគឺថាលោកមានឈានសមាបត្តិផលសមាបត្តិនឹងឯងសំខាន់ណាស់សម្រាប់ព្រះអនន្តហ្នឹងចឹងប៉ុណ្ណាហ្នឹងឯងណាណា ទោសណាហើយអញ្ចឹងយើងត្រូវយល់ហេតុផលហ្នឹងណាហើយយល់ហេតុផលអញ្ចឹងហេតុហេតុគឺ នៅត្រង់ដែលថាកើតក្នុងប្រទេសដ៏សំគូហៅថាសាយគប់សពបរោះហើយ បានស្ដាប់ នៅធัวក្នុងព្រះកថា លោកយកការស្ដាប់នឹងមួយមកផងបញ្ចូលនៅក្នុង ការដែលបានកើតក្នុងប្រទេសដ៏សំគូសាយគប់សពបរោះនឹងបានស្ដាប់ធัวសពបរោះនឹងជាហេតុអានេះគឺសោកតាំង អាហ្នឹងគឺព្រះអវតារលោកបញ្យលពាក្យអេវមេសតាំងហ្នឹងគ្រប់ប្រសោតទាំងអស់ណាយើងសោតធម្មចក្រកបវត្តនៈសោតក៏អេវមេសតាំងអេកាំងសមយ៉ាងភិកវីបេរានសយ៉ាងនឹងចឹងទៅទាំងមង្គលសោតសាវត្តយ៉ាង វិហរតិហ្នឹងឯងហ្នឹងឯងវិហរតិហ្នឹងគឺថាគង់អាស្រ័យនៅ ណាពេរានអស័យឬក៏កបិលភ័និក្រូធេរាមឬក៏ សាវត្ថីអីអីហ្នឹងឬក៏វេលោកបណ្ណារាមហ្នឹងប៉ុន្តែអេវមេសុសំដែងពធัวអីពធัวអីហ្នឹងអាហ្នឹងគឺសត្វតែមានអេវមេសតាំងអីចឹងយើងស្ដាប់អេវមេសតាំងហ្នឹងគឺតេតួងនឹងព្រះអនន្តដែលមានចក្រធัว4ហ្នឹងប៉ុណ្ណាអញ្ចឹងត្រាប់បានហើយចក្រធัวហ្នឹងចែកទៅជាហេតុ2ផល2ហេតុហ្នឹងគឺថាអឺ ក្នុងការដែលកើតនៅក្នុងប្រទេសរសំគួរបានខ្សែគប់សពរោះហើយកំពូលសពរោះលើសពរោះទាំងឡាយគឺព្រះរាមានពភៈនឹងឯងហើយក៏បានស្ដាប់ពធហ្នឹងអាហ្នឹងចូលក្នុងសុតាំងនឹងឯងហើយដល់ទៅអេវ៉ាំងគឺតាកទួងទៅនឹងការដែលព្រះអនន្តនឹងតម្កល់ខ្លួនដោយប្រពៃណាដែលព្រះអនន្តតម្កល់ខ្លួនដោយប្រពៃក្នុងគុណធម៌ដែលព្រះអនន្តនឹងឯង មានគុណធម៌យ៉ាងម៉េចតាំងពីបាននៅអធិកមៈជាព្រះសោតាបានហើយមានបញ្ញាទៅក្នុងបរិសម្ពិទា4ទៀតហើយនឹងការដែលព្រះអនន្តជា ព្រះអរហន្តទៅទៀតអានឹងគឺជាការតម្កល់ខ្លួនដោយកពៃក្នុងភាពដែលអស់រាគៈទុសៈមោហៈហ្នឹង ចឹងគឺមិនមែនចេះតែសំដែងតពីតពះទេមិនមែនទៅដោយទិដ្ឋិខ្លួនឯងអីទៅទេគឺថាជាធัวដែលបានស្ដាប់ពីព្រះដ៏មានពភៈមកណាដោយប្រការយ៉ាងនេះដូច្នេះនឹងឯងគឺថាអេវ៉ាំងនឹងបញ្ជាក់អំពីគុណរបស់ព្រះអនន្តនឹងដែលដែលព្រះអនន្តនឹង មានគុណគ្រប់គ្រាន់ដើម្បីប្រកាស ថាអេវ៉ាំងនឹង គឺត្រង់ដែលតម្កល់ខ្លួនដោយប្រពៃហើយជាអ្នកមានបនបានធ្វើទុកមកត្រួតត្រងចាំទុកពុទ្ធិកាដោយបត់ដោយភៀនជាអ្នកមិនមានភ្លៀងផ្លាត់មិនមានខុសគឺអត់មានឃ្លៀនឃ្លាតដោយដោយបត់នឹងជាជាអ្នកហ្នឹងណានឹងឯងអានឹងគឺគុណរបស់ព្រះអនន្តដែលមានហ្នឹងបានជាលោកប្រកាសអេវ៉ាំងហ្នឹងហ្នឹងឯងចឹង នៅក្នុងបតមសង្ឃេយនីមិនប្រកាសឲ្យមនុស្សល្ងងស្ដាប់អីណាសត្វតែប្រថៃណាស្របបានបដិសម្ពិទាមានព្រះមហាកស្សបៈជាដើមបានលើកជាបញ្ហាឡើងព្រះអនន្តឆ្លើយ ទៅក្នុងប្រសូតក្នុងព្រះអភិធម្មនឹងនឹងឯងចឹងយើងយល់ហើយមកក្នុងទី3តកតួងទៅនឹងវិសុទ្ធិ2 មួយគឺបយោគៈវិសុទ្ធិមួយទៀតអាសយៈវិសុទ្ធិបយោគៈប្រែថាប្រកបធ្វើ ក្តីជាយាមហើយនឹងអាសយៈអសអាសយោនឹងប្រែថាអត្តជាស្រ័យកណាអញ្ចឹងគឺថាមួយហេតុមួយផលមួយហេតុមួយផលនេះបយោគៈវិសុទ្ធិនេះគឺបរិសុទ្ធដោយសេចក្តីជាយាម ចូលទៅក្នុងសត្តៈ ព្រះអនន្តជាយាមក្នុងការស្ដាប់ពធណាចឹងជាយាមអត់ធន់ក្នុងការស្ដាប់ណាណាទាំងដែលតាំងនៅក្នុងសីលវិសុទ្ធិព្រះអនន្តជាព្រះសោតាបានអញ្ចឹងគឺថាសេចក្តីជាយាមក្នុងការស្ដាប់ហ្នឹងឯងជាហេតុបានឲ្យមាន អាសយៈវិសុទ្ធិអធិស្ស្រ័យរបស់ព្រះអនន្តដែលប្រព្រឹត្តទៅដោយអំណាចនៃគុណក្នុងអធិកមៈនឹងឯងអធិកមៈគឺលោកតរៈណាដែលលោកបានត្រួតត្រងនឹងអញ្ចឹងគឺដោយវិសុទ្ធិពីរនឹងដោយមួយសេចក្តីជាយាម ពីរដោយអធិស្ស្រ័យរបស់លោក ដែលត្រួតត្រងនៅគុណដែលជាឃ្លាំងនៃបរិយ័តនឹងលោកត្រូវប្រកាសសម្ដែងពធัวនឹង ព្រះអនន្តជា ភ្នែករបស់យើងណាគេថាជាចក្ខុចង្គូរបស់យើងណានឹងឯងចឹងនឹងឯងហើយជាចក្ខុចង្គូនឹងយ៉ាងម៉េចញាតិញោមពិចារណាមើលទៅអត់មានព្រះអនន្តមកទេយើងដឹងផ្លូវណាដើរទៅកាន់ព្រះនិព្វានបើព្រះអនន្តអត់បាន ប្រកាសពុទ្ធដីកានឹងមកតាំងពីបតមសង្ឃាយនានឹងមកទេនោះអានឹងឯងដែលចូលនៅក្នុងអាសយៈ វិសុទ្ធិរបស់លោកគឺអធិស្រ័យរបស់លោកប្រទៅដើម្បីប្រកាសផ្សព្វផ្សាយពធប្រកបដោយគុណរបស់លោកដែលមិនឃ្លៀងឃ្លាតចាក់ពុទ្ធដីកាបណ្ណាជាស្រ័យនឹងតតែមានអញ្ចឹងណាហ្នឹងហើយមិនព្រះអរហន្តគ្រប់អង្គសិតតែមានអធិស្រ័យអញ្ចឹងឯណាលោកព្រឹត្តទៅដើម្បីក្តីស្ងប់ស្ងាត់របស់លោកទៅអញ្ចឹងទៅតែព្រះអនន្តគឺថាមកជាឃ្លាំងនៃព្រះបរិយត្តិធម៌ ម្ល៉េះហើយគឺថាត្រូវរៀបចំទៅ ក្នុងពុទ្ធដីកានឹងប្រកាសសម្ដែងតមកទៅនឹងអាសយៈវិសុទ្ធិ ប្រព្រឹត្តទៅដើម្បីជាធម្មទានដល់សត្វលោកនឹងនឹងទី3ចឹងណាដល់ទៅទី4គឺតកតួងទៅនឹងបដិសម្ពទា4ចឹងប៉ុណ្ណា តកតួងទៅនឹងបដិសម្ពទាណាគឺដេកសម្ពទាមានមានមានហេតុមាន ផលក្នុងនឹងស្រាប់ហើយគឺណាដែលជាបញ្ញាចាក់ធ្លុះទៅ ក្នុងអដ្ឋបដិសម្ពទាទៅ ក្នុងធម្មបដិសម្ពទាអដ្ឋនឹងជាផលធម្មៈជាហេតុនឹងឯងហើយ និរុត្តបដិសម្ពទានឹងក៏ចូលទៅនៅក្នុង ហេតុហើយបដិភាណបដិសម្ពទាក៏ចូលទៅក្នុងផលប៉ុណ្ណាអញ្ចឹងគឺថាអេវ៉ាន់ជាផលផល គឺតេតួងទៅនឹងការដែលព្រះអនន្តមានអដ្ឋបដិសម្ពទាដេសម្បទារបស់លោកណាគឺគឺអដ្ឋអដ្ឋនឹងយើង សិក្សាក្នុងបដិសម្ពទាវិភាំងទៅធម្មនៅក្នុងគម្ពីរវិភាំងមាន ដិសម្ពិទាវិភាំងគោហ្នឹងហ្នឹងឯងតើអដ្ឋបដិសម្ពិទាដែលបែកធ្លាយទៅក្នុង ផលហ្នឹងអីខ្លះហើយនឹងបដិភាណៈដែលបែកធ្លាយទៅក្នុងបរិយ័តសធមទៅក្នុងបដិបច្ឆាគឺថាការឆ្លើយតបទៅនឹងសំណួរបានយ៉ាងគ្រប់គ្រាន់ទាំងអស់ហើយនឹងអធិកមៈបដិភាណៈបដិភាណៈមាន3ហ្នឹងប បរិយ័តបដិភិណៈបដិបុឆាបដិភិណៈហើយនឹងអធិកមៈនឹងឯងបដិភិណៈនឹងត្រូវគ្នាជាមួយអដ្ឋបដិសម្ពទានឹងនឹងអេវ៉ាំងហើយគឺព្រះអនន្តមានមានបដិសម្ពទា2នឹងដែលប្រកាសថាអេវ៉ាំងនឹងតាកតួងនឹងបដិសម្ពទាណាបានប្រកាសអេវ៉ាំងនឹងបានណាខ្ញុំបានស្ដាប់មកយ៉ាងនេះ ពាក្យថាយ៉ាង នេះបើប៉ុណ្្នឹង ណាពាក្យថាអេវ៉ាំងហ្នឹងគឺប្រកាសដល់បដិសម្ពទា2ហ្នឹងដែលជាផល ហើយសុតាំងខ្ញុំបានស្ដាប់មកណាសុតាំងហ្នឹងគឺប្រកាសដល់ហេតុគឺមានធម្មបដិសម្ពទាហើយនឹងនិរុត្តបដិសម្ពទាធម្មៈគឺហេតុហេតុដែលលោកស្ដាប់មកនឹងឯងហើយឆ្លាតឆ្លៀសទៅនៅក្នុងនិរុត្តនេះ និរុទ្ធហ្នឹងគឺភាសាបាលីដែលព្រះអង្គប្រកាសសម្ដែងនឹងមកហ្នឹងណានឹងឯងឆ្លាតឆ្លៀសទៅ នៅ ក្នុងនិរុទ្ធនិរុទ្ធភាសាបាលីហ្នឹងនឹងឯងក្នុងវេយាករក្បួនបាលីហ្នឹងដែលព្រះអនន្តមានបដិសម្ពទាហ្នឹងបានសត្តៈរបស់លោកប្រកែណាស់ហ្នឹងណាណាចាំបានមកហ្នឹងគឺដោយលោក ឆ្លាតទៅ ក្នុងនិរុទ្ធហ្នឹងហើយធម្មៈជាហេតុហ្នឹងគឺបាលីហ្នឹងហើយលោកយល់ យល់លោកយល់បាលីពុទ្ធិកាហើយលោកយល់អត្តយល់សេចក្តីហ្នឹងបានលោកប្រកាសទៅ ក្នុងអេវមេសុតាំងហ្នឹងហ្នឹងឯងហ្នឹងគឺទី4នោះហើយទី5ក៏ព្រះ អត្តកថាលោកសម្ដែងអំពីសេចក្តីនៃសម្មាទិដ្ឋិដែលយល់ទៅ ក្នុងក្នុងការពិតទាំងឡាយហ្នឹង ជាអធិកមគ្គ ដែលជាលោកកតរៈសម្មាទិដ្ឋិដែលព្រះអនន្តបានសម្រេចនឹងដែលប្រកាសថាអេវាំងនឹងហើយ មកគូជាមួយគ្នានឹងវីរិយៈដែលប្រព្រឹត្តទៅ ក្នុងសុតាំងនឹងអញ្ចឹងគឺស្តៀងនឹងគូទី3ដែរវិសុទ្ធិណាគឺវីរិយៈហើយនឹងអាសយៈវីរិយៈនឹងក្នុងសត្តៈនឹងឯងហើយអាសយៈនឹងគឺក្នុងអេវាំងនឹងឯងហើយក្នុងទីនេះក៏ដូចគ្នាក្រំតែដូរ ដូរអាសយវិសុទ្ធិនឹងមកជាសមាទិដ្ឋិនឹងឯងដែលព្រះអនន្តនឹងមានការយល់ត្រូវដោយទស្សនៈសម្បត្តិដែលបានកម្ចាត់បង មិច្ឆាទិដ្ឋិអស់ហើយនឹងនឹងឯងហើយព្រះអនន្តដែលចូលក្នុងសង្ឃីយនាលោកក៏ជាព្រះអរហន្តទៅហើយអញ្ចឹងគឺលើកឡើងអេវាំងនឹងគឺតេតួងនឹងសម្មាទិដ្ឋិអត់មានមិច្ឆាទិដ្ឋិទេ ហើយនៅក្នុងសេចក្តីជាយាម ដែលលោក ជាយាមក្នុងការសិក្សានឹងកណាហ្នឹងឯងហើយអានឹង5ប្រពន្ធហ្នឹងឯងចែកគ្នាហ្នឹងឯងគឺអេវ៉ាំង5សតាំង5ទៅជា10ធัวដែលរៀបរាប់មកបាញ់មិញហ្នឹងគឺថា5គូទៅជាធัว10ហើយនៅ មានធัว3ទៀតគឺ ថារួមគ្នា អេវមេសតាំងនឹងគឺព្រះអានន្ទរំដោះខ្លួនឲ្យរួចផុតពីភូមិអសប្បរោះមិនមិនបានរំដោះខ្លួនឲ្យរួចផុតពីភូមិអសប្បរោះគឺត្រង់ដែលថាអសប្បរោះគឺត្រង់ដែលថាយកធัวរបស់អ្នកដតីនឹងមកប្រកាសថាខ្លួនឯងចេះដឹងខ្លួនឯងនឹងឯងអំនួតអួតអាង លុបបំបត្តិគុណគ្រូអានឹងចូលក្នុងភូមិអសប្បរោះហ្នឹងឯងគ្មានអីក្រៅពីសកាយៈទិដ្ឋិដែលប្រកាន់ខ្លួនឯងហ្នឹងទេគឺថាជាធัวដែលនាំឲ្យប្រព្រឹត្តអកុសលកម្មសពគ្រប់វត្តសង្សារវែងឆ្ងាយពីរឿងប្រកម្មបញ្ញខំជាខ្លួនឯងហ្នឹងខ្វល់នឹងលើកតម្កើងទំនុកម្រងខ្លួនឯងដើម្បីមាន បានដើម្បីលៀបយសដើម្បីសេចក្តីសរសើរហ្នឹងចង់ថាខ្លួនឯងក្រន់បើ លុបបំបត្តិគុណគ្រូអីអីតែព្រះអនន្តដែលប្រកាសចូលនៅ ក្នុងភូមិរបស់សពរោះស្ថិតនៅ ក្នុងសាវកញៀនគឺញៀនរបស់សាវកប្រកាសថាព្រះសាស្តាជាគ្រូគឺខ្ញុំជាសាវកខ្ញុំបកណាជាសាវកពាក្យថាអេវមេសុតាំងនឹង ទាំងពីរហ្នឹងខ្ញុំបានស្ដាប់មកយ៉ាងនេះបានដីថាមិនមែនពាក្យខ្ញុំទេគឺព្រះដ៏មានពភាព្រះអង្គទ្រង់គង់នៅក្នុងទីណាព្រះអង្គប្រកាសសម្ដែងអានឹងគឺប្រកាសថាខ្ញុំព្រះអង្គនឹងជាសាវកនឹងតែម្ងទៀតព្រះដ៏មាន ភាកជា គ្រូជាសាស្តាអានឹងដែលទីទី1ហ្នឹងគឺបញ្ជាក់ថារំដោះខ្លួនឯងឲ្យរួចពីភូមិអាសប្បរោះចូលនៅក្នុងភូមិរបស់សាវកមួយទៀត ក្នុងអេវមេសតាំងនឹងគឺជាការដែលរំដោះខ្លួនឲ្យរួចខ្លួន បានដូចថាអេវមេសតាំងនឹងមិនមែនពាក្យរបស់ខ្ញុំកណាគឺជាប្រពុតរិកាព្រះអង្គសម្ដែងទេអ្នកណាពេញចិត្តអ្នកណាទាស់ចិត្តអីយ៉ាងម៉េចឬក៏ត្រូវជ្រះថ្លាគោរពអីអីហ្នឹងគឺចំពោះព្រះដ៏មានពុភៈទៅខ្ញុំកណាហ្នឹងគឺត្រង់តែជាអ្នកនាំមកទេ នឹងឯងគឺមិនមែនពាក្យខ្ញុំកណាទេដូចជាព្រះសុភូតិអញ្ចឹងលោកឯកតតិកៈមួយខាងអរណវិហេរីនាងហ្នឹងលោកលោកប្រកាសសម្ដែងតែពុទ្ធិកាហ្នឹងលោកអត់មានវេជ្ញាចែកចក្តីបញ្យលអីទៅតាមការដែលលោកបានចេះដឹងនឹងទេអញ្ចឹងគឺថាអ្វីៗនៅជាពុទ្ធិកាទាំងអស់អញ្ចឹង នឹងឯងនរណាស្រឡាញ់ណាស្អប់នរណាជ្រះថ្លាអីគឺទៅរោគព្រះរាមានពភាកទៅ ពាក្យហ្នឹងពាក្យព្រះរាមានពភាកនឹងឯងនឹងព្រះអនន្តប្រកាសអេវមេសតាំងហ្នឹងគឺថាផុតពីលោកហើយគឺនៅលើព្រះអង្គទាំងអស់នឹងឯងហើយដោយគុណរបស់លោកអត់មានឃ្លៀងឃ្លាតភ្លៀងផ្លាត់ខុសអីទៅទេ អត់មានយើងថានឹងពុទ្ធិកាដែលស្រាប់តែសំដែងទៅខុសស្រឡះតាមគំនិតខ្លួនឯងគឺអត់មានទេដោយដោយ អត្តនិងព្យាញ្ជនៈគឺថាបរិបោសពគ្រប់តាមពុទ្ធដីកាត្រាស់ថាម៉េចថាម៉េចថាម៉េចគឺ ពុទ្ធដីកាទាំងអស់នឹងឯងចឹងហើយនឹងមួយទៀតទី3អេវមេសតាំងនឹងគឺដើម្បីលំចាត់បងនៅអសទ្ធារបស់អ្នក ស្ដាប់ទាំងឡាយមនុស្សទេវតាទាំងឡាយថានេះពាក្យរបស់ព្រះពុទ្ធដែលព្រះអង្គប្រកាសជាជាសីហនិក បន្លឺសយនាតកណ្ដាលបរិស័ទគឺថាក្នុងចតុវេសារជ្ជញានប្រកបដោយតសពលិញ្ញានព្រះអង្គជាគ្រូជាសាស្តាលើ មនុស្សនិងទេវតាណាពាក្យហ្នឹងណាពាក្យរបស់អ្នកត្រាស់ដឹងណាបានសពញ្ញុតញានណានឹងអេវមេសតាំងហ្នឹងគឺញ៉ាំងសទ្ធានៃមនុស្សទេវតាឲ្យចម្រើនឡើងថាស្ដាប់ធัวព្រះអង្គនេះពុទ្ធិកា គឺថាដោយអក្សរជាជាអ្នកបល័យនឹងគឺថាពុទ្ធដីកាព្រះអនន្តបកានឹងគឺគឺគឺនាំយកពុទ្ធដីកាមកញ៉ាំងសធាមនុស្សទេវតាឲ្យបានស្ដាប់ដូចស្ដាប់ពីព្រះអង្គផ្ទាល់អញ្ចឹងព្រោះគុណព្រះអនន្តបកាសម្ដែងអត់មានខុសទេនឹងគឺថាអេវមេសតាំងរួមសរុបទៅមាន3ហើយចែកគ្នាខាងដើមមាន5គូនឹងឯងអេវ៉ាំង5 សុតាំង5នឹងឯងចឹងកូនណាហ្នឹងហើយមានសំណួរកូនណាពុទ្ធបរិស័ទបាសិកាសុខខៀងចឹងសាកសួរអំពីតកមេតកាទី19នៅ ត្រង់បច្ចុប្បន្នារមណាធម្មាពុទ្ធัวមានអារម្មណ៍ជាបច្ចុប្បន្នហ្នឹងហើយដោយឯកន្តៈណា ដែលសម្ដែងពីទ្វិបញ្ញវិញ្ញាណ10មโนធាត3 ហើយនឹងចេតសិកកម្មយុទ្ធ10នឹងពីព្រោះចិត្តនឹងគឺ ជាឯកន្តៈដែលកើតនៅក្នុងបញ្ញទ្វាទ្វិបញ្ញវិញ្ញាណ10គឺថាឯកទ្វាឬកចិត្តព្រោះទៅក្នុងទ្វាតែមួយតែមួយនឹងដោយចក្ខុវិញ្ញាណកើតទៅក្នុងចក្ខុទ្វាអញ្ចឹងទៅម្ល៉េះហើយមានរូបជាជាបរមត្តហើយជាបច្ចុប្បន្នទៀតនឹងឯងទៀតអត់មានបញ្ញត្តិទេ ជាបរមត្ថហើយមានតែបច្ចុប្បន្ននេះអត់មានអតីតអនាគតទេ តាមទ្វាភ្នែកនឹងអញ្ចឹងទ្វាបញ្ញវិញ្ញាណ10មโนធាត3កើតតាមបញ្ញទ្វាអញ្ចឹងក៏មានអារម្មណ៍ជាបច្ចុប្បន្នតែប៉ុណ្ណោះ ជាឯកន្តៈឯចេតសិកសម្យុទ្ធសរុបទៅ10ហ្នឹងចំណែកចិត្តបាទដែលមាន បញ្ញត្តិជាអារម្មណ៍ក្តីមាននិព្វានជាអារម្មណ៍ក្តី ជាតិកៈវិមុតហ្នឹងណាហ្នឹងឯងជាតិកៈវិមុតហ្នឹងមកពីនៅ ក្នុង តិកៈនឹងសំដែងពីអតីតារមណាធម្មាអនាគតារមណាធម្មាបច្ចុប្បន្នារមណាធម្មាអញ្ចឹងគឺ